ណាគណៈស្វាមសូមថ្វាយគុំព្រះអង្គម្ចាស់ទាំងពីរព្រះអង្គសូមជំរាបសួរលោកទាថេនបាទណាក្នុងឱកាសនេះខ្ញុំបកកណានិងខ្ញុំបាទសូមណែធ្វើសេចក្តីអត្ថាធិប្បាយត្រួសត្រាសអំពីការដែលយថាតា lockdown គឺបំរាមមិនអោយយើងចេញពីផ្ទះហ្នឹង គឺចាប់ផ្ដើមពីម៉ោង11:59នាទីយប់ថ្ងៃនេះគឺថ្ងៃសៅរ៍ទី17ខែកក្កដានេះបានបានសេចក្តីថាពីម៉ោង11:59នាទីគឺម៉ោង12យប់នឹងឯងយប់នេះព្រោះសេចក្តីដែលគេ lockdown បន្ថែមហ្នឹងគឺគេហាមមិនអោយយើងដែលនៅក្នុង តំបន់រដ្ឋាភិបាលណែរដ្ឋាភិបាលប្រចាំតំបន់ហ្នឹងគេហៅ local government ហ្នឹងណានៅអូស្ត្រាលីហ្នឹងមានណា local government ហ្នឹងគេហៅណែ LGA ណា LGA ហ្នឹងមានតែយើង Fairfield ហ្នឹង local Fairfield ហ្នឹងរួម Fairfield ហ្នឹងមាន suburb ច្រើនណាមាន suburb ដូចជាកប្រមតាបុនរិចសញ្ចរផាកវត្តរាផាកហ្នឹងក្នុង ក្នុងណែ local ក្នុងតំបន់ណែរដ្ឋាភិបាលតំបន់ Fairfield បាទហ្នឹងវារួមទាំងអស់ហ្នឹងហ្មងហើយក្នុងហ្នឹង មានណែរដ្ឋាភិបាលតំបន់ Liverpool មួយទៀត City of Fairfield Liverpool Government និង Fairfield City Government ហើយនិង Bankstown Canterbury Government ទាំង3ហ្នឹងគេគេហាមបំណាច់ដែលយើងទៅធ្វើការកិច្ចការណាដែលមិនចាំបាច់នៅតាមរោងចក្រនានាចាប់តាំងពីថ្ងៃណែច័ន្ទទៅឬក៏ចាប់តាំងពីថ្ងៃស្អែកទៅមិនឲ្យយើងចេញផុតពីតំបន់រដ្ឋាភិបាលតំបន់របស់យើងទេបានសេចក្តីថាបើយើងនៅតំបន់ ណែរដ្ឋាភិបាល Fairfield យើងមិនអាចចេញទៅតំបន់រដ្ឋាភិបាលផ្សេងពី Fairfield នឹងបានទេធ្វើការបានសេចក្តីថាអ្នកធ្វើការភាគច្រើនតែទៅផ្អាកដំណើរធ្វើការពីរោងចក្រឬក៏ពីក្រសួងផ្សេងផ្សេងវាលែងតែកិច្ចការដែលយើងធ្វើនោះវាមានតំណែងតំណងទៅផ្នែកខាងសុខុមាលភាពឬក៏ផ្នែកខាងភាពអសន្នជួយសង្គ្រោះមនុស្សឬក៏ក្រសួងសុខាភិបាល បានបានអាចមានសិទ្ធិ ចេញទៅធ្វើការក្រៅពីនោះបានប៉ុន្តែការ lockdown ហ្នឹងសម្រាប់តែយើងនៅក្នុង local government ប៉ុណ្ណឹងនិយាយថារដ្ឋាភិបាលតំបន់មានអីមាន Contemporary Bankstown មាន Fairfield local government Liverpool local government បីហ្នឹងគេបិទបិទចាប់តាំងពីម៉ោង12យប់ហ្នឹងទៅរួចដែលគេបើកឲ្យយើងទៅផ្សារហ្នឹងយើងអាចទៅ order ទៅទៅកំងទិញអីវ៉ាន់អីអីហ្នឹងទៅគាត់ pick up ព្រឹបព្រឹបមកតែវិញបាន ហើយដូចជារឿងស្តយផ្សេងៗអាហ្នឹងគេបិទច្រើនណាស់បិទក្រៅពីហ្នឹងបិទបិទចង្អស់ទៅបោះបិទនេះមកពីអាចជំងឺដែល COVID គេហៅ COVID strain ណាអាអាអាដំណាក់កាលដែលជំងឺឆ្លង COVID 19ហ្នឹងវាគេហៅអា Delta strain ឈ្មោះវា Delta strain គឺអាហ្នឹងវាវាមានអតិពលខ្លាំងណាស់ក្នុងការរាតរាតត្បាតផ្សាយចេញទៅ ដល់អ្នកដតីកនទៅដើរចំនួនគ្នានឹងហើមហ្នឹងក៏វាអាចឆ្លងបានយ៉ាងងាយដូច្នេះដែលពីយប់កន្លងហើយពី24ម៉ោងកន្លងហើយគេមានធ្វើការថេសហ្នឹងឡើយ80ផ្លាយប៉ុនអ្នកនោះជាង80000អ្នកក្នុងហ្នឹងមាន111អ្នកដែលដែលមានអាមានការឆ្លងរោគ COVID-19 ហ្នឹងហើយក្នុង110 11អ្នកហ្នឹងវាមាន29អ្នកដែលអត់ដឹងខ្លួនណា អត់ដឹងខ្លួនតែខ្លួនមានតែជំងឺ Covid 19ឆ្លងមកគាត់ដើរសាយបែកពីពេញអាហ្នឹងគេខ្លាចអាហ្នឹងវាឆ្លងទៅទៀតអាអ្នកគេដឹងហើយគេហៅ isolate ហ្នឹងយើងឃុំខាំងនៅក្នុងផ្ទះហ្នឹងគេមិនសូវខ្លាចទេខ្លាចអ្នកដែលអត់ដឹងនោះយើងមានជំងឺ Covid 19ក្នុងខ្លួនតែយើងអត់ដឹងយើងចិត្តតែដើរទៅសອບពេញទៅជួបគ្រូពេទ្យអីណានៃហ្នឹងវាឆ្លងអាជំងឺហ្នឹងឲ្យតែចូលពុកឈឺឆ្លងជាបងវា វាឆ្លងលឿនណាស់គាត់ទៅដើរកាត់ទៅទាំងគ្នាឆ្លងដូច្នេះអាការដែលគេហាមគាត់នឹងគឺហាមគាត់អញ្ចឹងអ្នកដែលធ្វើការគេហៅ essential worker ហើយ essential ហ្នឹងបានន័យអ្នកធ្វើការដែលខាងក្រសួង សុខាភិបាលខាងអាឡែងក្រសួងសុខាភិបាលអីហ្នឹងអាហ្នឹងគេអនុញ្ញាតឲ្យចេញទៅក្រៅធ្វើការតែក្រៅពីហ្នឹងឲ្យធ្វើការអ្នកណាអាចធ្វើការបានតាមតាមរយៈនៃ online ដោយតាមកុំព្យូទ័រអនអ៊ីនធឺណិតអាចធ្វើបានអ្នកធ្វើបើអ្នកណាធ្វើមិនបានទេ ក៏រដ្ឋាភិបាលគេអាចជួយជាថវិកាយើងអាច claim បាន claim បានទៅ government website ទៅសិនទៅ link claim ចាប់ពីថ្ងៃស្អែកឬថ្ងៃច័ន្ទហ្នឹងតទៅយើងអាច claim បានគេឲ្យមួយទឹក600ដុល្លារជំនួយកណាកណាមានប៉ុណ្ណឹងនេះអរអរគុណបងហ្នឹងឯងសេចក្តីជូនដំណឹងដល់ញាតិញោមពុទ្ធបរិស័ទនៅខាងតំបន់ Fairfield តំបន់ Liverpool តំបន់ Cabramatta តំបន់និយាយទៅខាងតំបន់ ខ្មែរយើងរស់នៅហ្នឹងគឺថាមាន ការបិទគប់ហើយនឹងដុក lockdown ហ្នឹងប្រហែលសប្តាហ៍ដូច2សប្តាហ៍បងឯងកណាដល់ដល់ថ្ងៃ30ខែណែ7ហ្នឹងបានអស់អូខេហ្នឹងហើយអញ្ចឹងដូច្នេះសូមញញឹមទាំងអស់គ្នាមេត្តានៅក្នុងផ្ទះសំខាន់គឺ ថាមានអាត្មាធ្លាប់ជួនដំណឹងហើយទី ទី1គឺនៅផ្ទះទី2 នៅផ្ទះនឹងមានសវត្ថភាពតែទី3ហៅ strong strip ហ្នឹងមានន័យថាសវត្ថភាពយ៉ាងខ្លាំងក្លាគឺការនៅក្នុងផ្ទះហ្នឹងឯងហើយនៅទីទី4គឺធ្វើអ្វីអ្វីគឺសម្រាប់ខ្លួនយើងហើយសម្រាប់សង្គមសម្រាប់សហគមន៍យើងហ្នឹងឲ្យបានល្អប្រសើរដូច្នេះញញោមពុទ្ធបរិស័ទទាំងអស់មេត្តានៅផ្ទះសិនក៏មិនអាចអញ្ជើញមកវត្តអីវត្តក៏មិនតាន់បើកទ្វារដែរហ្នឹងហើយសូមអញ្ជើញញញោមមេត្តានៅផ្ទះឲ្យបានច្រើន ឥឡូវសូមជូនវេទិកាទៅគុណចាស់សូមនីវិញថាតើខាងអានឡែតនឹងមានហេតុការអីកើតឡើងដូចនៅស៊ីដនីដែរទេទៀតសូមនិមន្តរាយការណ៍បន្តិចមើលបើកខេមផងបើកសំឡេងគណៈថ្វាយអង្គមរបស់សុខសប្បាយល្អណាស់ ហើយបានពួរញោមគឹមគូនិងញោមទៀថេនបើនិយាយអំពីនៅខាង Adelaide វិញរឿង COVID ហ្នឹងគឺมันមានអីដែលទៅថាអឺកើតច្រើនឬអីទេมันมันមានលើសសូថាកើតប្រសិនបើថានៅកន្លែងនេះកើតប្រហែលជា lockdown ដូចគ្នាក៏ប៉ុន្តែគេនៅតែបង្ការអញ្ចឹងតាមផ្ទះអញ្ចឹងគេមាន កំណត់អីប្រមាណអីអញ្ចឹងប៉ុន្តែ បើថាមានវិធីជប់លៀងផាធីអញ្ចឹងគេមិនអោយយើងច្រៀងរំអីទេណាហេហេគេកំណត់តាមផ្ទះ10នាក់20នាក់អីចឹងប៉ុន្តែប្រសិនបើយើងទៅផ្សារវិញយើងនៅតែស្កែននៅតែពាក់ម៉ាស់នៅតែដូចថាប្រសិនបើយើងអត់ស្កែនអីចឹងនៅតែសរសេរជាឈ្មោះជាលេខទូរស័ព្ទអីចឹងទៅអញ្ចឹងនៅកន្លែងនេះគឺមិនតន់ដូចថាមានអីអសន្នដែលខ្លាំងខ្លាអីទេ ហើយម្យ៉ាងវិញទៀតបងប្អូននៅទីនេះគឺបានចាក់គេថាចាក់ឆ្នាំនោះគឺច្រើនដែរហើយប៉ុន្តែយើងមិនដឹងព័ត៌មានច្បាស់លាស់ពីនេះទេយើង គ្រាន់តែមើលពីខាងក្រៅទៅមើលពីខាងក្រៅឃើញថាវាមានសវត្ថភាពហើយអាចដើរទៅសារទៅធ្វើការងារអីគឺបានធម្មតាទេគ្រាន់តែថាយើងគេឲ្យយើងពាក់ម៉ាស់ហើយនៅចម្ងាយពីគ្នា2ម៉ែត្រអីដូចញោមគីមគូនឹងមានផ្សាសអញ្ចឹងដែរ នឹងឲ្យការជួបជុំគ្នាគេមិនឲ្យយើងមានការរមមានការច្រៀងធ្វើកម្មវិធីអីដែលអឡអឡាអីគឺអត់អត់មានទេហើយគេនៅតែឲ្យយើងនឹងការពារជានិច្ចព្រោះតែតែមិនមានអីកើតឡើងច្រើនក៏ប៉ុន្តែគេនៅតែប្រយ័ត្នគេនៅតែការពារនៅខាងរដ្ឋអាដាលេដនឹងអញ្ចឹងន័យថាมันមានអីព័ត៌មានអីច្រើនទេសម្រាប់នៅខាងអាដាលេដគឺសុខសប្បាយហើយមានសុវត្ថិភាព ទាំងអស់គ្នាទេបាទអរគុណមិនអត់មានអីច្រើននៅខាងអាដលេតអូខេអរគុណច្រើនអរគុណគុណចាស់សូមនីឥឡូវយើងបានមកចូលទៅក្នុងប្រធានបទរបស់យើងវិញម្ដងយើងបានជជែកគ្នាប្រហែលសប្ដាហ៍មកហើយ ការវិភាសារបស់យើងបានចូលមកដល់មាត្រាទី3ហើយតាមទន្ទឹមនឹងការចូលក្នុងមាត្រាទី3ធម្មភាពសូមអញ្ជើញបងគឹមគូបងអឺ ជាថេនមេត្តាធ្វើសេចក្តីផ្ដើមហើយនឹងសេចក្តីរាយការណ៍ពីខាងលើបន្ទាប់ពីយើងចូលទៅក្នុងប្រធានបទទី3យើងត្រូវតែនិយាយពីដើមគេហៅថារំលឹកមេរៀនយើងផងសិនណាមុននឹងចូលទៅក្នុងមេរៀនថ្មីយើងត្រូវរត់មេរៀនចាស់អញ្ចឹងសូមអញ្ជើញបងទៀតថេនមេតារៀបរាប់អំពីមេរៀនចាស់យើងមកឲ្យឲ្យញាតិញោមបានដឹងផងសូមអញ្ជើញបងព្រោះណាសូមថ្លែងគុំព្រះអង្គ ថ្វាយបង្គំព្រះអង្គសូមនីរីករាយបានថ្វាយបង្គំព្រះអង្គថ្ងៃនេះហើយនឹងជំរាបសួរលោកគឹមគូមិត្តធរមកទឹកជួបគ្នាម្ដងថ្ងៃអាទិត្យសូមជួយជាមួយគ្នាទៅបានជាគ្នាកុំឲ្យខ្ញុំតែឯងហើយមុនតែឯងជាមួយប្រគុណម្ចាស់ឡើងចិត្ត2ម៉ោងដែរប៉ុន្តែមាន ភាព ស្វាហាប់ដដែល អញ្ចឹងខ្ញុំកូនណាសូមទូលប្រគេនហើយនឹងជម្រាបញាតិញោមទាំងអស់ដែលបាន តាមដាននៅវេទិកានេះវេទិកានេះសំខាន់ពីព្រោះសប្តាហ៍មុន បានទទួលនៅ ការលើកទឹកចិត្តជាច្រើនពីបងប្អូនយើងទាំងនៅបរទេស ទាំងនៅក្នុងមាតុភូមិខ្ញុំកូនណាកូនណាសូមអានមេត្រាទី1នឹងឡើងវិញទៅ ក្នុងមាត្រាទី1និយាយថាជនជាតិដើមជាសមូហភាពឬជាបុគ្គលមានសិទ្ធិទទួលបានយ៉ាងពេញលេញ នៅសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានដែលបានទទួលស្គាល់ទៅដោយធម្មនុញ្ញសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិង ច្បាប់សិទ្ធិមនុស្សអន្តរជាតិនានា ក្នុងគឺកថាបើកឱកាសទូលាយឲ្យយើងបានទទួលសិទ្ធិជាមូលដ្ឋានហ្នឹងខ្ញុំកណាលើកមុនហ្នឹងចេះតែមានអ្នក ដែលសួរនាំពីរឿងសិទ្ធិជាមូលដ្ឋានហ្នឹងមិនគេថាសិទ្ធិជាមូលដ្ឋានហ្នឹងយ៉ាងម៉េចទៅបងហ្នឹងហ្នឹងថ្ងៃនេះមួយសារទៀតថាសិទ្ធិជាមូលដ្ឋានសិទ្ធិជាមូលដ្ឋាន គឺសេចក្តីថ្លៃថ្នូរជាមនុស្សអញ្ចឹងណាទេសិទ្ធិជាមូល ខានរបស់មនុស្សយើងហ្នឹងគឺ ថាសេចក្តី ថ្លៃថ្នូរជាមនុស្សរបស់យើងនឹងឯងថាអ្វីដែលជាមនុស្សសេចក្តីថ្លៃថ្នូររបស់មនុស្សហ្នឹងផ្អែកទៅលើអ្វីខ្លះមនុស្សត្រូវបានទទួលការគំពារចិញ្ចឹមរក្សា បង្ហាត់បង្ហាញបញ្ជូនឲ្យទៅសាលារៀនទទួល ដំណឹងផ្សេងផ្សេងនិងបញ្ចេញមតិសម្ដីផ្សេងផ្សេង ដោយល្ហោចវិញសំបីតែសម្ដីរបស់ក្មេងៗនោះក៏ត្រូវការយកចិត្តទុកដាក់ដែរសម្ដីរបស់មនុស្សគោឥឡូវក៏ត្រូវមាន សញ្ញាធ្វើម៉េចដើម្បីឲ្យមនុស្សសំបីតែមនុស្សគោនោះក៏ត្រូវមានសញ្ញាប្រាប់ឲ្យ គេដែរសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាល របស់អ្នកណាមួយនឹងគឺថាត្រូវតែមានកាយវិការនឹងជានិច្ចចឹងដើម្បីនឹងឲ្យប្រភេទ អ្នកដែលគាត់មានបញ្ហាពជាសោតប្រសាទនឹងឲ្យបានយល់នឹងអញ្ចឹងទេណាបាទណាប្រសិនបើឥឡូវហ្នឹងសូម្បីតែបុគ្គលខ្វាក់ពីការភ្នែកគឺថាទៅតាមផ្លូវហ្នឹងត្រូវមានធ្វើ ផ្លូវមួយយ៉ាង សម្រាប់ជនពីការភ្នែកហ្នឹងអាចស្គាល់អាចដើរបានទៀតនឹងហៅថាសិទ្ធិជាមូលដ្ឋាន របស់មនុស្សហ្នឹងអញ្ចឹងបានន័យថា សូម្បីតែគាត់នឹងคลายទៅជាមនុស្សខ្វិនខ្វង់ពីការយ៉ាងណាយ៉ាងណានឹងក៏ត្រូវតែមានសេចក្តីថ្លៃថ្នូររបស់គាត់គាត់នឹងមានសេចក្តីថ្លៃថ្នូរជាមនុស្សនោះហៅថាសិទ្ធិជាមូលដ្ឋានរបស់មនុស្សនឹងសូមជំរាបដោយខ្លីប៉ុណ្ណឹងនិយាយត្រង់កន្លែងហ្នឹងគឺថាបងប្អូនយើងនោះនៅតែមានការសង្ស័យថាស្អីទៅសិទ្ធិជាមូលដ្ឋាននោះមានអ្នកសួរនោះច្រើនចឹងអញ្ចឹងផ្សាយ ហើយមកដដែលដដែលហ្នឹងគេថាកន្លែងឬក៏កន្លែងមូលមូលដ្ឋានហ្នឹងគេចង់និយាយថាប្រភពដើមណាបាទតែយើងមូលហ្នឹងថាមូលហ្នឹងហើយណាមូលហ្នឹងហើយណាមូលហ្នឹងនៅកន្លែងណាមូលហ្នឹងនៅកន្លែងគល់ហ្នឹងហើយណាគល់ឈើគល់ឈើអីឬឈើអីក៏ហៅថាមូលដែរណាហើយអឺ កន្លែងវត្តអីអីហ្នឹងជាមូលរបស់នៃពុទ្ធសាសនាដែរណារឹសហ្នឹងរឹសកន្លែងរឹសណាអញ្ចឹងរឹសគល់នៃមនុស្សរបស់យើងហ្នឹងរឹសគល់នៅមនុស្សរបស់យើងតិចគេច្រឡំថារឹសគល់នៅពោះអីទៅច្រឡំមែនទេរឹសគល់របស់មនុស្សហ្នឹងនៅលើសេចក្តីថ្លៃថ្នូររបស់មនុស្សហ្នឹងនៅលើសេចក្តីថ្លៃថ្នូរហើយអ្វីទៅជាសេចក្តីថ្លៃថ្នូរគឺថាសិទ្ធិដែលត្រូវរស់ ត្រូវត្រូវបានរស់ ណាធ្វើម៉េចដើម្បីបានរស់នោះចាប់ពី3ខែ នៅក្នុងផ្ទៃម្ដាយឡើងទៅគឺមានសិទ្ធិនឹងម្ល៉េះគាត់នៅនៅតែក្នុងផ្ទៃទេបងគាត់នៅកកជាកណាកជាកចាប់ពី3ខែឡើងទៅមានសិទ្ធិមកជាមួយប្រាហើយសិទ្ធិនឹងច្បាប់ចែងមកការពារអញ្ចឹងស្រាប់គាត់ថាសម័យព្រះ ច្បាប់នោះបានផ្សាយជារបៀបអង្គការសហជីវជាតិអញ្ចឹងទេផ្សាយទៅតាមភាសាមហាសម្ពុទ្ធ ផ្សាយទៅតាមវត្តអារាមតាមសាសនាអ្នកណាបានមើលក៏ចេះទៅអ្នកណាមិនបានមើលក៏តាមសាច់រឿងទៅឥឡូវគេផ្សាយអញ្ចឹងរដ្ឋទាំងអស់ដូចជាមាន190ប្រមាណរដ្ឋហ្នឹងណានៅតែចេះតែភ្លេចអញ្ចឹង190ជាងគេមិនដឹង190ប្រមាណអញ្ចឹងទេអឺ រដ្ឋទាំងអស់នឹងបានចុះហត្ថលេខាគាំពាររឿងនឹងចូលដល់មាត្រា2គឺថាជនជាតិដើម និងបុគ្គលជាតិដើមមានសេរីភាពសមភាពដូចជាពលរដ្ឋនិងបុគ្គលដទៃទៀតព្រមទាំងមានជួយផុតអំពីការរើសអើងគ្រប់រូបភាពនៅក្នុងការអនុវត្តជាពិសេសដោយផ្អែកលើមូលដ្ឋាននៃដើមកំណើតឬអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើមត្រង់នឹងក៏ជាចំណុចសំខាន់ នឹងសម្រាប់ពលរដ្ឋខ្មែរក្រមនឹងឲ្យគឺថាមានឈៀបច្បាស់លាស់នៅក្នុងហ្នឹងមានឈៀបច្បាស់លាស់នៅត្រង់ដែលយើងនឹងគឺថាជា មនុស្សជនជាតិដើមច្បាស់លាស់អញ្ចឹងហើយយើងមាន សិទ្ធិសេរីភាពគ្រប់យ៉ាងបើថាអ្នកណារើសអើងយើងនឹងគឺថាត្រូវតែបញ្យល់បង្ហាញប្រាប់គេអាណឯងរំលោភមាត្រាទី2នៃ សេចក្តីប្រកាសរបស់អង្គការសហជាតិស្តីពីសិទ្ធិជនជាតិដើមតើអ្នកណារើសអើងយើងហៅថាប្រកាន់យើងប្រកាន់យើងដោយយើងនិយាយខ្មែរគេមិនយល់អីអីចឹងទៅឬមួយយើងមិនសូវជាមានទ្រព្យសម្បត្តិយើងមិនសូវជាវ័យឆ្លាតដូចគេតែកណាគេរើសអើងយើងប្រកាន់យើងស្រែកប្រាប់គេចឹងហ្មងអានឯងរំលោភនៅលើ ប្រាប់មាត្រាទី2នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា you undrip ណាអានឹងភាសាអង់គ្លេសនិយាយខ្លីថា you undrip United Nation អត់នឹងឯ Declaration of United Nation um on uh, indigenous um uh, rights you know on the rights of indigenous people ចាណានោះសំដៅទៀត United Nations Declaration on the rights of indigenous people ឡូវចូលមកដល់ទី3ណាមិញលោកមិត្តភក្តិខ្ញុំកណាលោកគឹមគូនឹងគាត់មានប្រសាសន៍ថាមាត្រាទី3នឹងសំខាន់ណាស់គាត់រំលឹកប្រាប់ចឹងទៀតណាណារំលឹកប្រាប់ចឹងថាមាត្រាទី3នឹងសំខាន់ចឹងខ្ញុំកណាដោយគាត់ថាមានលក្ខណៈសំខាន់ចឹងឲ្យគាត់អានជាភាសាអង់គ្លេសសិនទៅឲ្យគាត់ពន្យល់ហោហាយចឹងទៅខ្ញុំកណាបន្ថែមនៅ បាទបងហេចាំបកស្រាយតើឥឡូវឲ្យបងគូអានភាសាអង់គ្លេសហើយសិនចាំបកស្រាយពន្យល់បង្ហាញបន្តិចទៅព្រោះគាត់ថាសំខាន់អញ្ចឹងណាសូមថ្លែងប្រណិគមប៉ុណ្ណឹងទៅអរគុណបាទបងចេញចេញបងចឹងដល់នាទីខ្ញុំកណាវិញបាទបាទក្នុងក្នុងអាមាត្រាទី3ហ្នឹងមើលអង់គ្លេសគេថា Article 3 Indigenous peoples have the right to self determination By virtue of that right, they freely determine their political status and free pursue their economic, social, and cultural development. My means the the day ម៉ែបកប្រែថាជនជាតិដើមទាំងឡាយមានសិទ្ធិស្វ័យសម្រេចតាមស្មារតីនៃសិទ្ធិនេះជនជាតិដើមទាំងឡាយ ធ្វើសេចក្តីសម្រេចចិត្តអំពីឋានៈនយោបាយរបស់ខ្លួនដោយសេរីនិងធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរីនៅក្នុងអត្ថន័យដែលថាយើងមានសិទ្ធិស្វ័យស្វ័យសម្រេច self determination បានសេចក្តីថាយើងសម្រេចចិត្តអាចធ្វើសេចក្តីសម្រេចដោយខ្លួនឯង ណាដោយមានសេរីភាពសម្រេចដោយខ្លួនឯងមានសិទ្ធិសម្រេចអ្វីអ្វីដោយខ្លួនឯងបានសេចក្តីថាយើង ជាប្រជារដ្ឋប្រជាពលរដ្ឋខ្មែរក្រមជាជនជាតិដើម យើង មានសិទ្ធិសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯងហើយក្នុងការសម្រេចក្នុងសិទ្ធិនោះ យើងមានសិទ្ធិសម្រេចនៅឋានៈនយោបាយដោយខ្លួនឯងនយោបាយក្នុងហ្នឹងយើងចង់និយាយអំពីការដែល យើងស្វែងរកឬក៏យើងនឹងឲ្យស្វែងរករិះរោរិះរិះរកនៅគោលការណ៍អភិវឌ្ឍផ្នែកខាងសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌របស់យើងដូច្នេះនៅក្នុងនេះវាមាន4 5ដំណាក់កាលណា ទី1យើងធ្វើការ ស្វ័យសម្រេចដោយខ្លួនឯងទី2យើងធ្វើការណែសម្រេចផ្នែកខាងឋានៈនយោបាយក៏ ក៏សេរីភាពដោយខ្លួនឯងអាចធ្វើបានហើយនៅក្នុងផ្នែកខាងនេះទៀតយើងធ្វើការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គមកិច្ចនិងបព្វធរដោយសេរីទៀតដូច្នេះក្នុងការដែលយើងធ្វើនយោបាយខ្ញុំកណាមិនយល់ភាពនយោបាយមកនេះចាំលោកទាធិនអត្ថាធិប្បាយព្រោះផ្នែកខាងសេដ្ឋកិច្ចហ្នឹងបើយើងនិយាយឲ្យចំសេដ្ឋកិច្ចហ្នឹងមានអ្វីខ្លះនៅក្នុងនោះ សេដ្ឋកិច្ចហ្នឹងយើងមានអីណែដែលយើងបញ្ជាក់ឲ្យច្បាស់នៅក្នុងនោះយើងនិយាយពីសេដ្ឋកិច្ចហ្នឹងនិយាយថាមុខរបរដ៏ឧត្តមឬក៏កិច្ចការដ៏ប្រសើរបំផុតកិច្ចការជាសេដ្ឋកិច្ចឬក៏មុខការរបរដែល មាន ប្រយោជន៍ដកសំខាន់ក្នុងប្រទេសនីមួយៗបានសេចក្តីថាអ្វីជាសេដ្ឋកិច្ចយើងផ្នែកក្រមមានស្រូវផលដែលយើងធ្វើហ្នឹងក៏ជាសេដ្ឋកិច្ចមួយ មានស្រែមានចំការធ្វើបានផលយកលុកចេញចូលដូរតំណែងជួញដូរហ្នឹងក៏ជាសេដ្ឋកិច្ចព្រោះផ្នែកខាងត្រីអីអីយើងរកបានយកមកលុកក្នុងផ្សារក៏ជាសេដ្ឋកិច្ចបានសេចក្តីថាអ្វីដែលជាមុខរបរក្នុងការរស់ស៊ីចិញ្ចឹមជីវិតរបស់យើងនឹងជាសេដ្ឋកិច្ចបើយើងបានស្វ័យសម្រេចទៅខ្លួនឯងយើងអាចធ្វើសេដ្ឋកិច្ចនឹងដោយខ្លួនឯងមួយទី2បើនិយាយពី សង្គមកិច្ចវិញគឺកិច្ចការរបស់សង្គមនិយាយពីកិច្ចការរបស់សង្គមកិច្ចការដែលធ្វើឡើងដើម្បីជួយយឹតយងសង្គមមនុស្សឲ្យមានសេចក្តីចម្រើនធ្វើយ៉ាងម៉េចសង្គមកិច្ចហ្នឹងមានការតំណាក់តំណងគ្នាទៅវិញទៅមកជួយសង្គ្រោះគ្នាទៅវិញទៅមកអាហ្នឹងជាកិច្ចការសង្គមកិច្ចបើបើនិយាយអំពីតែវប្បធម៌អាហ្នឹងជ្រោងបន្តិចណាវប្បធម៌ហ្នឹងតើលោកទៀតថេន វប្បធម៌ហ្នឹងប្រែថាការផ្សំបណ្ដោះឬចំណេះវិជ្ជា និងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើនដោយវិស័យវិទ្យាសាស្ត្រឬក៏វិស័យសិល្បៈផ្សេងផ្សេងណាតាមវិទ្យាសាស្ត្រវប្បធម៌ហ្នឹង ចង់និយាយគ្រប់សពបណ្ដោយតាមវិទ្យាសាស្ត្រការរស់នៅយើងធ្វើកិច្ចការអ្វីបានខ្លះចិញ្ចឹមជីវិតរបៀបម៉េចរស់នៅរបៀបម៉េចសិល្បៈយ៉ាងម៉េច សិល្បៈហ្នឹងធ្វើយ៉ាងម៉េចយ៉ាងម៉េចហ្នឹងវាចូលរួមទាំងអស់ក្នុងវប្បធម៌ហ្នឹងបើចង់និយាយទៅតាំងពីប្រពៃណីទំនៀមទម្លាប់អីហ្នឹងជាវប្បធម៌របស់យើងហ្នឹងឧទាហរណ៍ដូចជាយើងនៅកម្ពុជាក្រមមានអ្វីជាគោលមានអ្វីជាសំអាងថាមានវត្តអារាមផ្សេងៗដែលសពថ្ងៃមានវត្តមាន461វត្តហ្នឹងដែលយើងកាន់ពុទ្ធសាសនាហ្នឹងក៏ជាវប្បធម៌របស់ខ្មែរក្រមវិការដែលធ្វើបន់ដូចជាចូលឆ្នាំឬក៏ណែដូនតា អកអំបុកអុំទូកងអាហ្នឹងជា ប្រពៃណីប៉ុន្តែក៏ជាវប្បធម៌របស់យើងដែរហើយខ្ញុំកណាអត្ថាធិប្បាយប៉ុណ្ណឹងចុះឲ្យលោកទីថេនជួយបន្ថែមពួកលោកទីថេនច្បាស់លាស់ហ្នឹងអូខេតើទន្ទឹមចូលដល់អឺបងទីថេនតាមចង់បកគលគុណចាស់សូមនីបន្តិចថាតើបងគឹមគូហើយបងថេនក៏បានរៀបរាប់អំពីសិទ្ធិជាមូលដ្ឋានហើយប៉ុន្តែកណាចង់ឲ្យគុណចាស់ រាប់រៀបរាប់អំពីសិទ្ធិដែលជាមូលដ្ឋានហើយនឹងពួកផ្សំជាមួយនឹងមាត្រាទី3នេះដែលនិយាយអំពីការសម្រេចទស្សនាខ្លួនដល់ខ្លួនឯងហ្នឹងតើក្នុងន័យយើងជាអ្នកកាន់ពុទ្ធសាសនាក្នុងនាមយើងជាប្រសង់ហ្នឹងតែយើងមានសិទ្ធិក្នុង ទីហ្នឹងដែរទេឧទាហរណ៍ថាប្រសិទ្ធជាពលរដ្ឋកុមារស្ត្រីអីជាដើមហ្នឹងមានសិទ្ធិអស់គ្នាតែក្នុងនាមជាប្រសង់ហ្នឹងតើយើងមានសិទ្ធិអ្វីខ្លះក្នុងនាមជាអ្នក សម្រាប់វាសនាខ្លួនដោយខ្លួនឯងបានដែរទេ សូមរដ្ឋនៅនិមន្តណាសូមអរគុណជាច្រើនណាហើយអាត្មាភាពនេះគឺជារលកក្រោយដែរសូមរៀនសូត្រពីញោមទៀតថេនញោមគីមគូផងហើយពេលដែលអតីតមិនមិន ស្ដាប់ពីរឿងច្បាប់អីហ្នឹងគឺចំណាប់អារម្មណ៍មែនទែនពីរឿងច្បាប់ហើយចូលចិត្ត កាលដែលនៅប្រទេសកម្ពុជាហ្នឹងក៏បានរៀនច្បាប់តិចតួចដែរមិនមានច្រើនអីទេកាលនៅស្រុកខ្មែរហ្នឹងគឺបានចាប់ផ្នែកបញ្ញាបត្រចូលបាន pre master នៅសាលា rule ហ្នឹងគឺបានមួយឆ្នាំក៏ប្រោចមកអូស្ត្រាលីទៅហើយក៏ចូលចិត្តរៀនសិក្សាមើលអំពីច្បាប់ហ្នឹងក៏បានខ្លះដែរហើយបើបើយើងនិយាយអំពីសិទ្ធិមិញថាសិទ្ធិពលរដ្ឋហើយសួរថាយើងប្រសងហ្នឹងឲ្យមានសិទ្ធិដែរគេអត់សួរថា តើប្រសង់នឹងជានរណាក៏ជាប្រជាពលរដ្ឋប្រសិនបើជា ប្រសង់ជា ប្រជាពលរដ្ឋប្រសង់ក៏មានសិទ្ធិដូចគេអញ្ចឹងដែរហើយដោយញោមទៀតថេនបានលើកពីចំណុចថា ដែលគេសួរអំពីសិទ្ធិជាមូលដ្ឋានហ្នឹងមានអីដោយនិយាយពីអតីតមកហ្នឹងគឺបានច្រើនមែនទែនសិទ្ធិជាមូលដ្ឋានប្រសិនបើយើងយល់ពីមិនយល់អំពីសិទ្ធិជាមូលដ្ឋានហ្នឹងស្ដាប់ញោមគីមគូនិយាយមិញទី1គឺសិទ្ធិបរត ទី2សិទ្ធធ្វើនយោបាយទី3គឺសិទ្ធសេដ្ឋកិច្ចនិង សង្គមទី4គឺសិទ្ធវប្បធម៌អញ្ចឹងបើសិនជាយើងនិយាយអំពីសិទ្ធពលរដ្ឋតើពលរដ្ឋនីមួយនីមួយហ្នឹងមានសិទ្ធអីគេខ្លះដែលញោមគឹមគូថាវាមានសារៈសំខាន់ណាសិទ្ធហ្នឹងហើយសូមពញាក់ទៅដល់បងប្អូនយើងឲ្យជ្រាបថា បងប្អូនខ្មែរកម្ពុជាក្រោមហ្នឹងដោយសប្ថ្ងៃហ្នឹងក៏មានការភ័យខ្លាចហ្នឹងដោយគេទាំងអស់គ្នាហ្នឹងគេខ្លាចយើងហ្នឹងយល់អំពីសិទ្ធហើយប្រសិនបើថាយើងបានយល់អំពីសិទ្ធយល់អំពីអឺសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិសញ្ជាតិដើមគឺយើងធ្វើអីអត់មានទៅខ្លាចទៅញញើទេ ដោយចំណុចដែលរដ្ឋាភិបាលយួនខ្លាចគឺខ្លាចយើងយល់អំពីសិទ្ធិ អញ្ចឹងទាំងអស់គ្នាគួរតែយល់អំពីសិទ្ធិរបស់ខ្លួនយើង មានសិទ្ធិជាមូលដ្ឋាន គឺសិទ្ធិជាពលរដ្ឋបើយើងនិយាយពីសិទ្ធិជាពលរដ្ឋបានន័យថាពលរដ្ឋគឺមានសិទ្ធិសេរីភាពខាងជំនឿហ្មងជំនឿអីមនសិការផ្ដាល់ខ្លួនតើខ្លួនយើងមានមនសិការអីខ្លះយើងត្រូវធ្វើអីណែបានន័យថាគ្មានអ្នកណាហាមឃាត់យើងថាថាអត់មានមនសិការទៅស្រឡាញ់សាសនាអត់មានមនសិការគឺទៅ មិនអោយស្រឡាញ់សិទ្ធឬក៏មិនចូលចិត្តទេគឺអត់អត់មានទេបើន័យថាសិទ្ធិបរតនោះគឺដូចថាសេរីភាពខាងជំនឿផ្នែកនមស្ការអឺអីថានមស្ការគឺផ្ដាល់ខ្លួនហ្មង បានន័យថាផ្ដាល់ខ្លួនចូលចិត្តអីជំនឿអីពេញចិត្តអីអត់ទេយើង ចូលចិត្តពីផ្នែកអសរសាស្ត្របានន័យថានេះហើយគឺជាសិទ្ធិមូលដ្ឋានរបស់យើងយើងទៅរៀនផ្នែកអសរសាស្ត្រគឺអត់មាននរណាហាមឃាត់យើងទេហោះយើងមានជំនឿថាយើង ចង់រក្សានៅទំនៀមទម្លាប់ប្រពៃណីឧទាហរណ៍យើងចង់បួសគឺជាសិទ្ធិរបស់យើងអត់មានអ្នកណាហាមឃាត់អេអ្នកឯងហ្នឹងមិនអាចបួសបានទេត្រូវតួនាទីអីត្រូវធ្វើជាទីហ៊ានអីអីបានន័យថាលំលប់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋរបស់គេបានន័យថាសិទ្ធិគេគេគេមានជំនឿក្នុងផ្នែកផ្ដាល់ខ្លួនរបស់ គេគេជំនឿក្នុងផ្នែកសាសនាអីចឹងទៅនេះគ្រាន់តែជាអធិប្បាយ សង្ខេបមួយ គឺដែលសិទ្ធិពលរដ្ឋហ្នឹង ទី2ទៅគឺបានន័យថាឯកឯកជនភាពបានន័យថា ស្វ័យភាពផ្ទាល់ខ្លួនហ្មងសម្រាប់ចិត្តធ្វើអីបានន័យថាការយើងចង់មានចំណេញណាមួយដូចថាចំណេញផ្នែកជួសជុលម៉ូតូឬអីឬក៏ធ្វើកិច្ចការអីគឺបានន័យថាយើង មានសិទ្ធិនឹង ស្វ័យភាពដោយខ្លួនឯងឃើញទេអត់មានអីត្រូវតែគេហាមឃាត់យើងថាណែឯងមិនអាចមាន សិទ្ធស្វ័យភាពអីធ្វើនេះធ្វើនោះហើយគេត្រូវតែបង្កប់បញ្ជាយើងឧទាហរណ៍សិទ្ធិយើងត្រូវរៀនត្រូវអានអញ្ចឹងកាលពីមុនក៏អាត្មាក៏ខ្លាចដែរព្រោះយើងវាមិនយល់ដូចគ្នាកាលពីមុនណាកាលយើងនៅស្រុកយើងហ្នឹងក្រនអាត្មាចង់អានសភុប្រវត្តិសាស្ត្រក៏មិនមាន សិទ្ធិក្នុងការអានផងគេថាអានធ្វើអីនាំឲ្យតែចេះនាំឲ្យតដឹងធ្វើ ធ្វើនយោបាយបើថាចង់អានសភៅអីប្រវត្តិសាស្ត្រអីណានីមួយអញ្ចឹងតើឲ្យអ្នកលក់សភៅហ្នឹងលួចលាក់យកមកឲ្យយើងណាលួចលាក់យកមកឲ្យយើងណាសភៅនេះចេះចេះចេះចេះអញ្ចឹងតើបគេយកលួចលាក់ហ្នឹងយកមកឲ្យយើងយើងបានមានសិទ្ធអានបានឃើញទេបានន័យថាយើងនៅ កម្ពុជានេះបានន័យថាអត់មានសិទ្ធតង់កន្លែងកន្លែងហ្នឹងទេដូចជារឿងថ្មីថ្មីអញ្ចឹងសិទ្ធដែលយើងទៅថា ចាំងផ្សព្វផ្សាយនៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជាតិចិនដើមបានន័យថាយើងអត់មាន សិទ្ធិអីដែលទៅសម្រេចឬក៏ទៅប្រកាស ដោយខ្លួនឯងសោះនឹងអាត្មារានៃជាសង្ខេបគាត់និយាយជាសិទ្ធិពលរដ្ឋនឹងហកសិទ្ធិចេញមតិឬក៏សិទ្ធិចូលរួមក្នុងសហគមន៍សួរថាប្រមាណអ្នកដែលមានសិទ្ធិខាងផ្នែកចេញមតិទៅដល់រដ្ឋាភិបាលឲ្យកែតម្រង់ឬក៏ទៅដល់ អឺសមាគមយើងក្តីសួរថាយើងយើងយើងមានសិទ្ធិក្នុងការនិយាយស្ដីនឹងនៅ បានន័យថាយើងសប្ថ្ងៃនៅខាងកម្ពុជាក្រមគេកំណត់ឲ្យយើងនិយាយទុំនេះត្រូវសិក្សាទុំនេះអញ្ចឹងបានន័យថាយើងអត់មានសោះឃើញបានន័យថាអញ្ចឹងបងប្អូនយើងខាងកម្ពុជាក្រមអញ្ចឹងគាត់ដូចថាគាត់មិនតាន់បានយល់អំពីសិទ្ធិហ្នឹងអញ្ចឹងហើយគាត់មិនដឹងថាធ្វើម៉េចឲ្យយល់សិទ្ធិជាមូលដ្ឋានរបស់គាត់ ហើយសិទ្ធចូលរួមក្នុងសមាគមអញ្ចឹងដែរឃើញបានន័យថាពលរដ្ឋមានសិទ្ធចូលរួមក្នុងសមាគមសមាគមក្នុងយើងនឹងតាមភូមិតាមឃុំកន្លែងណាដែលមានផលវិបាកឬក៏មានបញ្ហា យើងអាចមានសិទ្ធចូលរួមក្នុងសមាគមហ្នឹងមួយទៀតសិទ្ធពលរដ្ឋធ្វើដំណើរដោយសេរីឃើញទេបានន័យថាយើងចាំងតោណាមកណាក៏បានដែរ អត់មានហាមឃាត់ថាណែឯងមិនអាចទៅនេះបានទេមិនអាចទៅនោះបានទេក៏ប៉ុន្តែនៅក្នុង រដូវ Covid គឺគេមានច្បាប់គេមួយមិនមែនថាខាងនៅកម្ពុជាក្រមទេក៏គេមានដែនកំណត់យើងទៅទៅណាហ្នឹងយើងគោរពច្បាប់ប្រគេទៅក៏ប៉ុន្តែប្រសិនបើថាពលរដ្ឋដតីនៅក្នុងកម្ពុជាក្រមដូចជាពលរដ្ឋជួនពលរដ្ឋចិនពលរដ្ឋអីអីគេមានសិទ្ធិដែរចំណែកអឺខ្មែរក្រមឬក៏ប្រសង់អីមិនមានសិទ្ធិដែរបានន័យថារំលោភអំពីសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋឃើញណាហោះមួយទៀត សិទ្ធពលរដ្ឋរបស់យើងចឹងដែរនិយាយទៅវាចិត្តច្រើនគឺសិទ្ធបានន័យថា តាំងទីរំណៅឬក៏ផ្លាស់ទីរំណៅបានន័យថាយើងមានសិទ្ធទៀតឃើញទេអានឹងសិទ្ធជាមូលដ្ឋានរបស់យើងដែលកើតហើយគឺគឺគឺមានអឺគឺមានសិទ្ធនឹងនេះដែលចំណុចដែលអាត្មាលើគឺចំណុចតែទី1ទេបានន័យថាសិទ្ធពលរដ្ឋនៅក្នុងដែលញោមបានលើកឡើងអញ្ចឹងអាត្មាចាប់បាន4ចំណុចហ្នឹងគឺសិទ្ធពលរដ្ឋហើយនិងសិទ្ធធ្វើនយោបាយអញ្ចឹងគាត់អាត្មានិយាយពីសិទ្ធជាមូលដ្ឋាននេះប៉ុណ្ណឹងសិន ប្រសិនបើថាសិទ្ធិនយោបាយយ៉ាងណាយ៉ាងណាអីចង់ឲ្យអាត្មាបន្ថែមអីអាត្មាអាចចូលរួមបានតិចទៀតចឹងក៏សូមសង្ខេបតែប៉ុណ្្នឹងសិនហើយឲ្យញាតិញោមណាអរគុណណាអរគុណគុណចាស់បានលើកឡើងនៅក្នុងសិទ្ធិមូលដ្ឋានបន្តបន្ថែមទៀតឥឡូវខ្ញុំកាលណាអាត្មាភាពនឹងសូមជួននីតិកាទៅបងទៀតថែនអាត្មាចង់ឲ្យផ្ដោតអារម្មណ៍ទៅក្នុងមេត្រាទីទី3នេះអាត្មាឃើញសិទ្ធិសម្រាប់ សិទ្ធិស្វ័យសម្រេចនេះអាហ្នឹងវាមានវិសាលភាពប៉ុណ្ណាដែរបងឧទាហរណ៍ថាអឺសិទ្ធិសម្រេចនៅអ្វីមួយដែលដែលយើងអាចសម្រេចកិច្ចការងារផ្ទាល់ខ្លួនយើង ផងហើយចាកិច្ចការងារធំឧទាហរណ៍ថាយើងអាចសម្រេចវាសនាខ្លួនដោយខ្លួនឯងក្នុងក្នុង នាម ជាជនជាតិដើមតើយើងអាចមានសិទ្ធវាមានវិសាលភាពមាន ផលទលំទលេដល់ត្រឹមណាបង ចំពោះសិទ្ធសម្រេចវាសនានេះសម្រេចពេញសិទ្ធសិទ្ធិសម្រេចនេះ បងសុំជិច្ចបើកបើកបើកបើកបើកវ៉ូលីមផងកណាបងអឺកន្លែងហ្នឹងដោយលោកគឹមគូគាត់មានប្រសាសន៍ហ្នឹងគឺត្រឹមត្រូវហើយ ជនជាតិដើមមានសិទ្ធិស្វ័យសម្រេចមិនទៅស្វ័យបងបាទស្វ័យគឺថាដោយខ្លួនឯងស្វ័យភាព ស្វ័យយ័តដូចឧទាហរណ៍ដូចពីដើមមិញកណាមលឹកបន្តិចចាស់ដូចខេត្តបបៃលិនពីដើមជាខេត្តស្វ័យភាពជាខេត្តស្វ័យយ័តបាទគេហៅតំបន់ ស្វ័យយ័តរបស់អឺក្រុមអ្នកកម្ពុជាជាសតៃក្រុមបងប្អូនដែលអតីតខ្មែរក្រហមពីដើមហ្នឹង ខេត្តនោះស្វ័យយ័តអត់មានរដ្ឋនេះចូលទៅតាក់ទងអីរឿងថាវិការអីទេអត់ទេគេស្វ័យយ័តរបស់គេចាស្វ័យយ័តនឹងគេមើលថែទាំសុខទុក្ខសង្គមកិច្ចសេដ្ឋកិច្ចនយោបាយរបស់គេគេចូលជាមួយរដ្ឋាភិបាលនៅតែជាមួយរដ្ឋាភិបាលអញ្ចឹងប៉ុន្តែគេស្វ័យយ័តគេរកស៊ីអីខ្លួនគេប៉ុន្តែរដ្ឋាភិបាល ចង់ទៅគ្រប់គ្រងកន្លែងនោះទៅធ្វើម៉េច រដ្ឋាភិបាលអាចការពារបានព្រោះខេត្តនោះគឺជាវិសាលភាពរបស់ប្រជាណាចក្រកម្ពុជាអញ្ចឹងប្រជាណាចក្រកម្ពុជាត្រូវតែការពារសន្តិសុខមានបញ្ជូនកងប្រដាប់អាវុធផ្នែកនគរបាលហើយនឹងក្រមយោធាគេហៅថាក្រមស៊ុបអានឹងគឺជាអ្នកដែលត្រូវការពារព្រំដែននឹងឲ្យគេទៀតដែលគេទៀមទាគេមានសិទ្ធិស្វ័យយ័តនឹងគេគ្រប់គ្រងនយោបាយរបស់ គេគេគ្រប់គ្រង នយោបាយយ៉ាងម៉េចនយោបាយគេចង់អឺចូលទៅគណៈបកណាក៏ស្រែងគេគេចង់បោះឆ្នោតគេបោះគេគេមិនចង់បោះឆ្នោតអានឹងស្រែងគេនឹងសិតនឹងសិតអញ្ចឹងរបៀបដូចបបៃលិននឹងគេធ្វើអញ្ចឹងពីដើមមកហ្នឹងហើយគ្មានអ្នកណាទៅចាត់ចែងឲ្យបាលខេត្តរបស់គេទៅគេធ្វើរៀបរបស់គេគេចាត់ចែងនៅក្នុងខេត្តនឹងរបស់គេដាច់ដោយឡែកហើយបានចំណូលមកគេចង់ឲ្យមករដ្ឋក៏គេឲ្យបើថាគេមិនឲ្យស្រែងគេទៀត ដូចអញ្ចឹងប៉ុន្តែមុននឹងធ្វើអញ្ចឹងបានគេអាចគ្រប់គ្រងសេដ្ឋកិច្ចបានគេអត់សម្រត់នឹងទេគេអត់សម្រត់រហូតនឹងទទួលទានទេនឹងយើងកម្ពុជាក្រមនឹងក៏អញ្ចឹងដែរសិទ្ធិស្វ័យសម្រេចនឹងអញ្ចឹងគ្រាន់តែមុននឹងឈានទៅដល់សិទ្ធិស្វ័យសម្រេចយើងពិនិត្យមើលសិនយើងពិនិត្យមើលតើគេឲ្យយើងជាជនជាតិដើមនៅថាគេមិនតាន់ឲ្យគេមិនតាន់មិនគេមិនតាន់ឲ្យទេគេមិនតាន់ទទួលស្គាល់ ប៉ុន្តែយើងត្រូវធ្វើម៉េចឲ្យគេទទួលស្គាល់គឺការទៀមទាការទៀមទាជារហូតមិនថាយើងមាន សំណួរជាហោហែយើងមានសំណួរមកជាហោហែថាតើអឺយើងត្រូវឲ្យយួននឹងទទួលស្គាល់យើង ថាអត់ទេ យើងគឺជាអ្នកប្រកាសខ្លួនយើងហើយការប្រកាសខ្លួនយើងពីមួយថ្ងៃទៅមួយថ្ងៃយើងគិតអំពី រឿងប្រវត្តិសាស្ត្រយើងគិតអំពីវប្បធម៌យើងគិតអំពីមនុស្សយើងគិតអំពីវិសាលភាពនៃទឹកដីកម្ពុជាក្រមរបស់យើងតែឥឡូវជាទូទៅយើងមិនអាចសុំទៀមទាធ្វើស្វ័យយ័តម្ដងទាំងមូល24ខេត្តក្រុងទេយើងត្រូវចាប់ផ្ដើមធ្វើជាសន្សំសន្សំអញ្ចឹងទេណាយើងធ្វើ គេសន្សំសន្សំហ្នឹងធ្វើកន្លែងណាដែលយើងគ្រប់លទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ចរបស់យើងតែឥឡូវខេត្តណាខ្លះដែលជាខេត្តសម្បូរខ្មែរហើយយើងអាចគ្រប់លទ្ធភាពដើម្បីគ្រប់គ្រងខ្លួនឯងយើងអាចសិក្សាឃើញមានខេត្តព្រះតពាំងខេត្តឃ្លៀងខេត្តពលលាវខេត្តទឹកខ្មៅខេត្តកមួនសខេត្តមាត់ជ្រូកខេត្តលង្ហោជាដើមនោះសិតតែយើង អាចធ្វើបានទាំងអស់ រួមទាំងទីក្រុងព្រៃនគរនោះនឹងយើងគ្រប់សមត្ថភាពដើម្បីនឹងគ្រប់គ្រងសេដ្ឋកិច្ចខ្លួនយើងនៅលើសិទ្ធសម្រាប់ស្វ័យសម្រាប់ហើយយើងហៅម្យ៉ាងទៀតថា សម្រាប់វាសនាដោយខ្លួនឯងហៅថា self determination ណាយើងហៅនិយាយស្វ័យសម្រេចទៅអ្នកខ្លះក៏គាត់មិនសូវជាយល់ច្បាស់លាស់ដែរស្វ័យសម្រេចហ្នឹងគឺអញ្ចឹងបើនិយាយអ្នកខ្លះគេថែមចេះទៀតខ្លះគេថែមថា សិតសម្រេចវាសនាខ្លួនដោយខ្លួនឯងនឹងមានពាក្យខ្លួននៅក្នុងពីរដងប៉ុន្តែដែលយើងឲ្យត្រូវមែនទែនឲ្យបាត់សង្ខេបមកល្មមហើយសម្រាយ ងាយស្ដាប់គឺសម្រេចវាសនាដោយខ្លួនឯងនឹងអញ្ចឹងហ្នឹងខ្លួនពីរដងហ្នឹងណាបើហៅឲ្យខ្លីមកថាស្វ័យសម្រេចសិទ្ធិស្វ័យសម្រេចសិទ្ធិស្វ័យសម្រេចនៅលើស្ថានភាព នយោបាយរបស់ខ្លួនដោយសេរី កណានិយាយមិញហ្នឹងស្ថានភាពនយោបាយរបស់ខ្លួនដោយសេរី យើងអត់ត្រូវការដើរទៅតាមមេគារបស់គណៈបកគុំនេះយួនទេហើយម្យ៉ាងឥឡូវហ្នឹងគេប្រកាសខ្លួនថាគណៈបកគុំនេះវៀតណាមហ្នឹងអត់ទេយើងអត់ត្រូវការទៅតាមហ្នឹងទេពីព្រោះហេតុអ្វីឥឡូវសូមបីតប្រសង់បងសូមបីតប្រសង់ប្រសង់សមាគមសាសនាសាសនាវៀតណាមហ្នឹងហៅថា VBS ហ្នឹង ហៅស្អីវៀតណាម Buddhist សង្ហាសមាគមពុទ្ធសាសនាវៀតណាមសមាគមប្រទេសពុទ្ធសាសនាវៀតណាមហើយសមាគមពុទ្ធសាសនាវៀតណាមគឺជា សមាជិករបស់អ្នកណាគឺជាសមាជិករបស់ម៉ាក់ត្រង់តវ៉ុករបស់មជ្ឈមបានន័យថាពុទ្ធសាសនា គឺជាយកពុទ្ធសាសនាទៅចូលគណៈបកមួយទៀត រណសេនោះរណសេមេត្តភូមិណាចូលទៅក្នុងរណសេមេត្តភូមិរណសេមេត្តភូមិរបស់អ្នកណា រណសេមេត្តភូមិគឺជាសាខាមួយរបស់គណៈបកគុំនេះវៀតណាមរឿងអីបានពុទ្ធសាសនាទៅបញ្ចូលនៅក្នុងគណៈបកគុំនេះវៀតណាមណាអញ្ចឹងយកប្រសម្មាសម្ពុទ្ធនឹងទៅចូលជាមួយនឹងហូជីមិញហូជីមិញវាគ្រាន់បើស្អី វាមានតម្លៃស្អីដែលត្រូវយកពុទ្ធសាសនាយកព្រះសម្មាសម្ពុទ្ធទ្រឹស្ដីរបស់ព្រះសម្មាសម្ពុទ្ធទៅចូលជាមួយហូជីមិញទៅទៀតអីក៏អីក៏យ៉ាងនេះវាអត់ត្រូវទេបើយួនចង់ចូលគេចូលទៅតាមសាសនារបស់យួនទៅហើយរឿងអីបានខ្មែរយើងទៅចូលជាមួយគេដែរខ្ញុំកណាមិនយល់ទេនោះយើងយើងត្រូវគិតពីរឿងឡើងអានោះខ្ញុំកណានិយាយបើហួសទៅក្នុងចូលទៅក្នុងលេងគេហៅថា វាលាយឡំពីព្រោះយើងនិយាយរឿងពុទ្ធសាសនា ទៅតែនិយាយទៅដល់រឿងវប្បធម៌វប្បធម៌នៅក្នុងពុទ្ធសាសនានៅ ក្នុងវប្បធម៌ដែរក៏ប៉ុន្តែដែលនិយាយពាក់ព័ន្ធទៅដល់ស្ថានភាពនយោបាយដោយសារអគណបកនយោបាយនេះវាបើមធ្យោបាយមួយបញ្ចុះបញ្ចូលអូសទាញនៅប្រសង់ខ្មែរក្រមនឹងឲ្យចូលទៅក្នុងលោកឡំជាមួយនយោបាយរបស់វានោះ នោះហើយគឺជាប្រការមួយដែលមិនត្រឹមត្រូវយើងមានសិទ្ធជ្រើសរើសនយោបាយរបស់យើងដោយដាច់ខាតដោយដោយដែករបស់យើងដោយឡែកទៅមកគឺថាយើងមានសិទ្ធនោះមិនគេហៅថាសេរីនោះហើយបើលោកណាក្នុងភាសាគេគេថា freely ណា freely ទាំងអស់មាន freely ពីរឿង determine the political status បាទ freely ទៀត pursue the economic បាទអានោះ freely ទៀត social cultural development freely ទាំងអស់យើងមានសិទ្ធិសេរីភាពពេញលេញហ្មងសេរីហ្មង freely ហ្នឹង freely ហ្នឹងមិន freely ហ្នឹងប្រែថាវាអត់នៅក្រោមអ្នកណាអត់មានចម្ពាក់វៈវិនអីអត់មានអត់មានអ្នកណាមកគៀបសង្កត់ណាអត់មានអ្នកណាមកគៀបសង្កត់បានទេ ត្រង់មួយទៀតការពិវត្តសេដ្ឋកិច្ចការពិវត្តសេដ្ឋកិច្ចរបស់យើងគឺថា យើងប្រកាសធ្វើបានតាមចិត្តមកបានយើងសម្រេចចិត្តក្នុងក្រមខ្មែរក្រមយើងរួមគ្នាសម្រេចចិត្តពេលណាយើងធ្វើបានពេលនោះនៅតែការបង្រួបបង្រួមគ្នាមូលមតិគ្នាឲ្យឯកច្ឆន្ទថាឡូវខ្ញុំកណាននិយាយពីលើកមុនម្ដងហើយនិយាយថាដើម្បី ធ្វើការងាររបស់យើងឲ្យបានសម្រេច តើយើងត្រូវធ្វើយ៉ាងម៉េចយើងត្រូវជ្រើសរើសមេដឹកនាំរបស់ខ្មែរយើងដោយផ្ទាល់បាទយើងមិនយកមេដឹកនាំវៀតណាមយើងមិនយកមេដឹកនាំបរទេសណាមួយទេ គឺយើងយកមេ ដឹកនាំខ្មែរយើងហើយខ្មែរយើងខ្មែរកម្ពុជាក្រមរបស់យើងឥឡូវមានស្ថាប័នមួយគឺស្ថាប័នសហព័ន្ធខ្មែរកម្ពុជាក្រោមដើម្បីទៀមទានៅសិទ្ធិសេរីភាពនឹងបានព្រោះឯនោះហើយបាន UNPO នេះ unrepresented ដែលយើងទៅធ្វើបន់រំលឹកខួបពីថ្ងៃមុននេះទៅ2ថ្ងៃមកនេះកាលពីថ្ងៃប្រហោះហ្នឹងគឺជាខួប លើកទី20ដែលយើងបានចូល ជាសមាជិករបស់ UNPO ហើយយើងបានបញ្ជាក់ហើយក្នុងថ្ងៃនោះលោកប្រធាន ប្រតិបត្តិប្រាក់សេរីវុឌ្ឍហើយនិងខ្ញុំប្រកិណាបានចូលទៅបញ្ជាក់ជូនប្រជាជនយើងហើយប្រជាពលរដ្ឋយើង បានជ្រាបហើយថាអង្គការស្ថាប័ន UNPO គឺជាអង្គការមួយ ដែលតំណាងឲ្យ ប្រជាជនដែលអត់មានរដ្ឋប្រជាជនដែលអត់មាន state ហើយយើងហៅម្យ៉ាងទៀតថា stateless ហោះអង្គការសហប្រជាជាតិគឺជាអង្គការមួយដែលតំណាងឲ្យប្រជាជាតិផងតំណាងឲ្យអ្នកដែលមានរដ្ឋផងអ្នកដែលមានប្រទេសតែក្រមយើងគ្មានប្រទេសហើយយើងអត់មានអាសនៈអង្គុយទេនៅនោះក្នុងអង្គការសហប្រជាជាតិយើងអត់មានអាសនៈអង្គុយទេអញ្ចឹងសម្លេងយើងអត់មានចេញទៅក្រៅបានទេ ដូច្នេះយើងទៅទៅរាវរកអង្គការមួយដែលគេឲ្យយើងចូលទៅអង្គុយក្នុងអាសនៈនឹងដែរដោយមិនចាំបាច់មានប្រទេសជាប្រជាជាតិមួយឥឡូវនៅសល់ជាង40ប្រជាជាតិ40ប្រជាជាតិបានចូលនៅក្នុង44 44តាមខ្ញុំស្ដាប់ណា44ប្រជាជាតិហើយមានប្រជាជាតិខ្លះហ្នឹងគេเตรียมទាបានឯករាជ្យទៅតាមរយៈការគ្រប់គ្រងការជួយអន្តរាគមរបស់ UNPO នឹងផងដែរណាហើយអង្គការនឹងមានមានទម្ងន់ណាស់នៅខាងសហគមន៍អឺរ៉ុបមកពីអង្គការនឹងអឺចាប់បដិសន្ធិឡើងដោយមន្ត្រីនយោបាយជាច្រើននៅខាងអឺរ៉ុបរដ្ឋខ្លះនៅសហរដ្ឋអាមេរិកក៏ចូលជាសមាជិករបស់អង្គការ UNPO នឹងដែរណា Washington DC បង Washington DC គឺជាសមាជិករបស់ UNPO ណា មើលគេចូលជាសមាជិកប្រជាសាសនៅក្នុង Washington DC ហ្នឹងគេចូលនៅក្នុងសមាជិករបស់អង្គការ UNPO ហ្នឹងដែរហើយមានប្រជាជាតិហ្នឹងយើងកំពុងតែឥឡូវយើងសិក្សានៅលើមូលដ្ឋានហ្នឹងថាតើយើងត្រូវធ្វើម៉េចខ្លួនយើងហ្នឹងឲ្យឲ្យឲ្យបានទៅដល់កម្រិតមួយដែលយើង ប្រកាសខ្លួនថា យើងអាចទៀមទាធ្វើសិទ្ធស្វ័យសម្រេចរបស់យើងឲ្យបានតើប្រជាជាតិយើងនឹងរីឌីហើយណាបានន័យថាប្រជាជាតិយើងនឹងត្រៀមខ្លួនហើយណាខ្ញុំកូណាធ្វើការសិក្សាជាត្រួសត្រាសនៅជុំវិញនឹងបងប្អូនយើងមួយចំនួននៅមានស្មារតីនឹងជាប់ពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិ នៅមានស្មារតីជាប់ពាក់ព័ន្ធជាមួយនឹងការងារបន្តិចបន្តួចទេដែលយួនលើកបន្តឲ្យធ្វើនឹងបច្ចុប្បន្នបងប្អូនយើងធ្វើការបន្តិចទេ ខាងនគរបាលក៏មាន ខាងនយោបាយក៏មាន ខាងរស៊ីជាមួយគ្នានឹងក៏មានប៉ុន្តែភាកច្រើនប្រជាពលរដ្ឋប្រជាពលរដ្ឋទូទៅនេះគឺជាក្រុមអ្នកដែលចង់បានសិទ្ធិស្វ័យសម្រេចនឹងជាទីបំផុត មនុស្សខ្មែរក្រមទាំងអស់ឥឡូវយើងកំណត់លើពី7លាន នៅក្នុងប្រទេសទឹកដីកម្ពុជាក្រមយើងទាំងអស់ហ្នឹងទាំងមូលហ្នឹងយើងកំណត់ថាយើងមិនក្រមពី7លានទេ តែក្រុមមនុស្សប្រហែលជា ក្នុង7លានហ្នឹងយើងគិតថាប្រហែលជា10%បានចូលបម្រើការជាមួយនឹងរដ្ឋាភិបាលវៀតណាម គឺបកកុម្មុយនីសយួនហ្នឹងក្នុង មនុស្សទាំងអស់នោះបានមកបំផិតបំភ័យបន្តទៀតប្រើការគំរាមផង ប្រើការលួងលោមផង ប្រើការបំភ័យផងបំភ័យដោយសារអីបំភ័យដោយសារអកូនចៅរបស់អ្នករាល់គ្នាបើសិនតែយើងមិនចុះមិនមិនសោះស្រួលគ្នាជាមួយរដ្ឋអំណាចវៀតណាម ទេថ្ងៃក្រោយកូនយើងរៀនចាប់តគេមិនអោយធ្វើការហើយវាមែនហេតុអីបានគេមិនអោយធ្វើការ គេបំភ័យយើងមកអំពីរដ្ឋនឹងវាកំពុងពុករលួយធ្វើការទោះបីយួនក៏ដោយ ខ្មែរក៏ដោយមិនថាចាំបាច់ខ្មែរទេហើយបងប្អូនយើងទាំងអស់ហ្នឹងដែលរងការបំផិតបំភ័យហ្នឹងបើយើងចូលជាមួយក្រុមគេហើយយើងអត់បាច់មានលុយតើគេឲ្យធ្វើការទេថាអត់ដូចគ្នាអញ្ចឹងទីបំផុតត្រូវតែមានលុយតដែរបានបានធ្វើការបានបានការងារកន្លែងល្អទោះបីរៀនចប់មានសញ្ញាបត្រក៏ដោយ កុំថាខ្មែរយើងហើយយួនអនុញ្ញាតឲ្យខ្មែរយើងទៅធ្វើមន្ត្រីអីលើសអំពីណែតំណាងរាស្ត្រធម្មតាគ្រាន់តែមានឈ្មោះដោយមិនអាចបញ្ចេញសម្លេងបាននៅរដ្ឋសភាគ្រាន់តែជាមន្ត្រីអនុប្រធានគេហើយមិនមានសមត្ថភាពគ្រប់គ្រាន់ដែលទៅធ្វើការងារអីធ្វើការសម្រេចចិត្តដោយ ខ្លួនឯងឥឡូវនេះក្រៅតាអំពីលោក ប្រអគ្គលេខាធិការបកខេតឃ្លាំងមួយ យើងមើលមិនឃើញមានអ្នកណាទៀតទេដែលមានសិទ្ធហៅថាធ្វើសេចក្តីប្រាជ្ញាចិត្តមួយដ៏អស្ចារ្យដែលឃើញជាដុំកំភួនឃើញតាលោកណាចវាយខេតឃ្លាំងមួយនឹងនឹងគាត់ដែលគាត់ទៅតែធ្វើការងារឃើញមានសេចក្តីក្លាហានរបស់គាត់ផ្ដល់នៅសិទ្ធិសេរីភាពឲ្យខ្មែរក្រមមួយចំនួនគឺមានសិទ្ធិឈប់សម្រាកថែម6ថ្ងៃទៀតក្នុងមួយឆ្នាំ គឺ3ថ្ងៃក្នុងបុណ្យចូលឆ្នាំ3ថ្ងៃក្នុងរដូវបុណ្យអំទូកដែលគាត់បានប្រកាសហើយទោះបីក្នុងឆ្នាំ2021នោះក៏ដោយរបៀបអស់នេះការងារធ្វើរបៀបនេះគឺជាសភាពមួយហៅថាសេចក្តីក្លាហាន ហើយ គឺទីដំណើរត្រឹមត្រូវស្របច្បាប់តែគេអាចធ្វើទៅបានដោយឡែកយើងមិនឃើញមិនតាន់ឃើញមានអ្នកណាមួយក្លាហានធ្វើការសម្រេចចិត្តទៀមទាឲ្យបាននៅខេត្តព្រះតពាំងនៅឡើយទេគឺមានតែក្រុមកូនសិស្ស ហើយនឹងមន្ត្រីអ្នកវិជ្ជាខ្លះដែលជិតស្និទ្ធជាមួយនឹងសមាជិកភាពអ្នកធ្វើការនឹងបានសម្រេចខ្លះការងារទៀមទាធ្វើសិទ្ធសម្រេចវាសនាខ្លួនដោយខ្លួនឯងឬមួយហៅថាសិទ្ធសម្រេចនយោបាយស្ថានភាពនយោបាយដោយសេរី សង្គមគិច្ចសេដ្ឋកិច្ចហើយនិងវប្បធម៌ដោយសេរីរបស់ខ្លួននេះវាជារឿងមួយ ជ្រៅរឿងមួយជ្រៅ មិញលោកគឹមគូគាត់បញ្ជាក់ពីរឿងបញ្ហាវប្បធម៌បញ្ហាវប្បធម៌កសោបទាំងអស់បញ្ហាវប្បធម៌អក្សរសាស្ត្រភាសាសម្ភារៈប្រើប្រាស់ហើយនឹងអ្វីអ្វីដែលខ្មែរក្រមផលិតចេញមកសុទ្ធតែជាវប្បធម៌ទាំងអស់ខ្ញុំកណាធ្លាប់ទូលហើយវប្បធម៌វាមាន2វប្បធម៌មាន2យ៉ាងទៅណា វប្បធម៌មួយហៅថាវប្បធម៌ធម្មជាតិវប្បធម៌ធម្មជាតិមានអ្វីទឹកដីទន្លេព្រែកបឹងបួទាំងអស់សមុទ្រគឺជាវប្បធម៌ធម្មជាតិមនុស្សខ្មែរក្រោមក៏ជាវប្បធម៌ធម្មជាតិដែរនឹងវប្បធម៌របស់ខ្មែរក្រោមអវប្បធម៌លັດកម្មវប្បធម៌លັດកម្មគឺអ្វីអក្សរសាស្ត្រសំឡេងភាសា ណែប្រពៃណីសាសនានាមទម្លាប់ណាទំនៀមទម្លាប់សម្ភារៈប្រើប្រាស់ដែលចាស់ទុំយើងផលិតមកសម្រាប់ធ្វើអាជីវកម្មស្រែចម្ការអវប្បធម៌ត្បាញកូរ៉ូអត្បាញកញ្ឆែងវប្បវប្បធម៌ធ្វើល្អីវប្បធម៌ណាធ្វើផ្ទះស្ថាបត្យកម្មក៏ជាវប្បធម៌ដែរអវប្បធម៌ធ្វើនៀមគាល់ធ្វើស្អីស្អីស្អីផ្សេងផ្សេង និយាយទៅគឺថាអ្វីទាំងអស់ដែលមនុស្សខ្មែរក្រមបានផលិតឡើង សម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនសុទ្ធតែជាវប្បធម៌លັດតកម្មទាំងអស់មានតាំងពីភាសាឡើង មានតាំងពីអក្សរសាស្ត្រឡើង ណាសាសនាអញ្ចឹងក៏ចាត់ចូលនៅក្នុងវប្បធម៌ទាំងអស់សង្គមកិច្ចគឺជាអ្វីសង្គមកិច្ចគឺកិច្ចការដែលតាក់ទងទៅដល់សង្គម អ្វីដែលក្រៅអំពីខ្មែរកិច្ចការណា ដែលក្រៅអំពីសង្គមរបស់ខ្មែរយើងត្រូវតាក់ទងជាមួយសង្គមម៉ង់សង្គមចាមសង្គមអឺគួយតៃសង្គមផ្សេងផ្សេងសង្គមយួននេះយើងតាក់ទងជាមួយគេ ដើម្បីដំណើរការសេដ្ឋកិច្ចរបស់យើងទំនិញជួញដូររបស់យើងយើងតាក់ទងជាមួយនឹងបរទេស ជាមួយនឹងអន្តរជាតិជាមួយនឹងច្បាប់នៃប្រទេសដទៃដទៃនឹងគឺថាផ្នែកកិច្ចការសង្គមកិច្ចជួយគ្នាបង្កើតជាអង្គការនេះបង្កើតជាអង្គការនោះជួយជួយលើកតម្កើងគ្នាបញ្ហានេះបញ្ហានោះគឺថាដោះស្រាយបញ្ហាសង្គមកិច្ចនោះមួយទៅទៅហើយផ្នែក ខាង សេដ្ឋកិច្ចសេដ្ឋកិច្ចបាច់និយាយទេព្រះអង្គក៏ទ្រង់ជ្រាបហើយបច្ច័យ4ណាបច្ច័យ4គឺជាសេដ្ឋកិច្ចនិយាយខ្លីខ្មែរក្រមបើនិយាយរឿងសេដ្ឋកិច្ចគាត់អាចបញ្យល់បើនិយាយបច្ច័យ4ខ្មែរក្រមដឹង ចៃ4ពួកគាត់ធ្លាប់ដឹងថាបច្ច័យ4ស្អីខ្លះទី1បិណ្ឌបាតបច្ច័យរឿងពាក់ព័ន្ធជាមួយបាយហិងទឹកបញ្ហាកាពះសពេសត្តាអាហាររដ្ឋតិកាព្រះសម្មាសម្ពុទ្ធសម្ដែងអញ្ចឹងសត្វទាំងឡាយរស់បានដោយសារអាហារត្រូវការបិណ្ឌបាតបច្ច័យហោះសេនាសនៈបច្ច័យផ្ទះសម្បែងត្រូវមានផ្ទះសម្បែងនឹងផ្នែកសេដ្ឋកិច្ចហោះស្អីទៀតចៃវរៈបច្ច័យគ្រឿងស្លៀកពាក់ដណ្ដប់ បាទហើយមួយទៀតស្អីទៀតគឺលានភេសជ្ជៈបច្ច័យចឹងបច្ច័យ4គឺជាសេដ្ឋកិច្ចណានិយាយខ្លីសេដ្ឋកិច្ចគឺបច្ច័យ4នៅក្នុងសាសនា គឺបច្ច័យ4នោះសេដ្ឋកិច្ចហើយហើយទៅពាក់ព័ន្ធទៅដល់រឿងបច្ច័យ4គឺសេដ្ឋកិច្ចទាំងអស់បាទសេដ្ឋកិច្ចយើងត្រូវមានគ្រប់គ្រងទៅដល់មន្ទីរពេទ្យគ្រប់គ្រងទៅដល់បញ្ហាសាងសង់ផ្ទះសម្បែង គ្រប់គ្រងទៅដល់គ្រឿងស្លៀកពាក់គ្រឿងស្លៀកពាក់ហ្នឹងមិនមែនយើងចេះតែអត្រូវតែទៅតែទិញគ្រឿងស្លៀកពាក់ដែរយើងគិតពីរឿងផលិតឡើង គិតពីរឿងការចិញ្ចឹមតង្កូវនាងឬមួយទិញសូត្រដាំកបាសអីផ្សេងផ្សេងវាពាក់ព័ន្ធទៅដល់ឬមួយថាយើងផលិតជាសម្ភារៈដើមផ្សេងផ្សេងដើម្បីទៅដូរយកនៅសម្ភារៈដែលយើងធ្វើអត់បាននោះអញ្ចឹងបង្កើតនោះទៅ រឿងឲ្យតែថាស្រោងកំចាំបាច់និយាយទេខ្មែរក្រមបណ្ឌបាតវិច័យមិននិយាយបណ្ដោយមកពីយើងគឺជាជំរុកបណ្ឌបាតវិច័យបាទហើយបណ្ឌបាតវិច័យរបស់យើងផ្នែកខាងស្រោងករបស់យើងចិញ្ចឹមជាងពាក់កណ្ដាលរដ្ឋវៀតណាមចិញ្ចឹមហាណូយចិញ្ចឹមភូមិភាគកណ្ដាលបានរដ្ឋវៀតណាមវាចេះតែបង្កើតឲ្យយើងមិនមានបញ្ហាខ្ញុំកណានិយាយដល់រឿងវប្បធម៌ចង់ទាញបន្តិចដែរ ចង់ទាញចូលទៅដល់សាលាឆោតទៀនសាលាឆោតទៀនបច្ចុប្បន្នហ្នឹងឃើញមានคลิปព័ត៌មានរបស់ក្រមយួន ក្រមវៀតណាមទូរទស្សន៍គេអាឯកជនគេនឹងឃើញពីរคลิปធំធំចេញមកហើយទៅធ្វើជារបៀបយកតែម្ខាង យកខាងអាជ្ញាធរយកខាងបងប្អូនយើងមួយចំនួន ដែលត្រូវវាបញ្ចោះបញ្ចូល ពីមួយខែមុនក៏មានតែធ្វើពី7 8ថ្ងៃមុន4 10ថ្ងៃមុនហ្នឹងក៏មានដែរដោយសារឃើញអីដោយសារឃើញសហព័ន្ធយើងទើបតែថ្លែងការថ្មី ថ្មីនេះផងនៅខាង MDF នេះបងតែថ្មីថ្មីនឹងយុវជនរបស់យើង កញ្ញាព្រីស៊ីឡាគឹមអ៊ុងបានថ្លែងនៅក្នុង MRIP MRIP នឹងពីពីបទអន្តរាគមបទអន្តរាគមទី1និយាយអំពីសិទ្ធិកុមារ សិទ្ធិកុមារវាពាក់ព័ន្ធទៅដល់សាលាឆោទៀននឹងសាលាឆោទៀននឹងគឺថាគេគិតគូរអំពីការបង្រៀនទៅដល់បញ្ហាកុមារជនជាតិខ្មែរហើយឆ្នាំនេះទៀតទស្សវត្សឆ្នាំ2022ទៅដល់2032ខ្ញុំកណាធ្លាប់ទូលព្រះអង្គនិងបងប្អូនជាញឹកញាប់អំពីការស្នើឡើងរបស់ UNESCO ថាគឺជាទស្សវត្សនៃភាសាជនជាតិដើមក្នុង10ឆ្នាំហ្នឹងមួយទស្សវត្សនេះ ពី2022ទៅទល់នឹង2032គេហៅថាអឺ indigenous language គឺគេលើកតម្កើងតម្កុំតម្កើងអំពីបញ្ហាភាសាជនជាតិដើមភាសាជនជាតិដើមយ៉ាងណាមិញបងប្អូនយើង នៅឯភូមិកណ្ដែងឃុំកំពង់ពេញឥឡូវរកឃើញហើយឈ្មោះណែលងមីហ្នឹងឃុំលងមីដែលយូនគេហៅលងមីហ្នឹង ចាស់ចាស់គាត់ថាកន្លែងនោះហៅកំពង់ពេកហើយឃុំផ្សារថ្មីឬមួយឃុំព្រែកអភូអស្រុកផ្សារថ្មីឬមួយស្រុកព្រែកជោគហ្នឹងខេត្តលង្ហោហ្នឹងគាត់យល់ដឹងអំពីបញ្ហាហ្នឹងឥឡូវគេធ្វើអញ្ចឹងគេយកលោកយាយសថាត់ហើយនឹងលោកយាយធីអួយហ្នឹងយកទៅឲ្យជល់គ្នាបងប្អូនគាត់បង្កើតដីតែមួយហ្នឹងខ្ញុំកណាធ្លាប់និយាយហើយ ដីនឹងវាមាន6000ម៉ែត្រការ៉េបើគិតទៅវា6កុងលោកតានោះលោកតាវ៉ានោះបណ្ដាយរបស់យាយសផាត់ហើយបាយរបស់យាយធីអួយហ្នឹងគាត់ទុកឲ្យចៅរបស់ពីរនាក់ចៅនេះកូនរបស់លោកយាយថាត់នេះមួយកូនរបស់លោកយាយអួយនឹងមួយឲ្យម្នាក់3កុំប៉ុន្តែចៅចៅទាំងពីរនោះនៅតូចពេក ចៅហើយកូនដតីទៀតមានចែកចម្លែកអស់ហើយគាត់មិនខ្វល់ទេប៉ុន្តែចៅពីរហ្នឹងនៅតូចពេកគាត់ឲ្យទៅម្ដាយទាំងពីរហ្នឹងកាន់កាប់ឲ្យកូនស្រីរបស់គាត់ពីរនាក់ហ្នឹងកាន់កាប់ដើម្បីសង្កេតឲ្យចៅពីរនាក់ហ្នឹងណាហើយរឿងមកពួកអាអ្នកព័ត៌មាននេះវាទៅសម្ភាសអាមន្ត្រីមួយចំនួនដែលធ្វើការវានោះ ហ្នឹងហើយខ្មែរយើងមន្ត្រីខ្មែរយើងហ្នឹងតែលោកសើងុកវិនអីនៅឯនេះហ្នឹងលោកហ្នឹងគេថាមិននៅជាលោកខ្មែរទៀតទេខ្លាយទៅជាលោក យួនអស់ហើយមកអំពីសំបី តាវត្តលោកហ្នឹងក៏លោកលោប្រះលោអីទៅដាក់ប្រះរបស់យួនអស់ហើយវានិយាយថានៅកន្លែងតំបន់ហ្នឹងវាមានវត្តពីរហើយវាសំតែគ្រាន់ ហើយមានតាមួយខ្មែរហ្នឹងគាត់ត្រង់ដូចមិនសូវជាយល់ដឹងប្រមាណរឿងច្បាប់ទម្លាប់គាត់ឡើងនិយាយចងេងចងាងអញ្ចឹងទៅហាក់ដូចជាមមីងមមាំងគាត់ណាគាត់ថាត្រូវការអឺណែដើម្បីនឹងបំពាក់អំពន់ស្មារតីនោះឲ្យគាត់យល់ត្រឡប់មកវិញខ្ញុំកណ្ដាលនិយាយនឹងចង់ផ្ញើទៅឲ្យបងប្អូនមួយចំនួនដែលជាគណៈកម្មការវត្ត ទំនុំសេកផងគណៈកម្មការវត្តទៅឈូកនឹងផងឲ្យបានយល់រឿងអស់ហ្នឹងថាសហព័ន្ធខ្មែរកម្ពុជាក្រមมันបណ្ដែតបណ្ដោយឲ្យយួនឃុំខាំងបងប្អូនយើងនៅភូមិកណ្ដែងហ្នឹងនៅអញ្ចឹងទៀតទេព្រោះយើងព្រោះហេតុនោះបានខំប្រឹងនិយាយពីរឿងបញ្ហាសិទ្ធិសេរីភាពផ្នែកខាងវប្បធម៌ហើយនឹងបញ្ហាស្វ័យសម្រេចនេះនៅក្នុងមាត្រាទី3ហ្នឹងបានប្រាប់យ៉ាងច្បាស់ ថាអត់មានចាំបាច់សួរសុំច្បាប់របស់យួនក៏បានដែរជនជាតិដើម មានសិទ្ធិស្វ័យសម្រេចធ្វើរឿងអស់នឹងគ្រាន់តែជូនតំណែងទេរឿងសំខាន់ គឺយើងអត់ធ្វើខុសច្បាប់ ហើយវាចេះតែយកច្បាប់នឹងមកចងយើងវាយកច្បាប់មកចងប៉ុន្តែវាអត់ហ៊ានឲ្យច្បាប់គេ គេសុំធ្វើសនាឆោទៀននៅក្នុងឃុំកណ្ដែកតាតាអស់ហ្នឹងគាត់នៅក្បែរវត្ត គាត់មានផ្លូវស្រួលបួលគាត់អត់ដឹងថាគេអត់ធ្វើផ្លូវឲ្យពួកភូមិកណ្ដាលនឹងទេ ជាង40ឆ្នាំក៏អត់ដឹងទេគាត់និយាយងន់គាត់និយាយទាំងបិទភ្នែកគាត់និយាយទាំងងឹតងល់គាត់ថាមានផ្លូវប្រៃអស់ហើយមិនគួរមានធ្វើវត្តធ្វើអីថែមទៀតទេកន្លែងនឹងគេប្រាប់គេមិនមែនធ្វើវត្តទេណាគេធ្វើសាលាឆោទៀនសាលាឆោទៀនសម្រាប់មនុស្សចាស់ជរាសមាទៀនសិល សម្រាប់ពង្រៀនកូនក្មេងឲ្យចេះអក្សរខ្មែរតើឲ្យកូនគេជិះម៉ូតូឬមួយដើរទៅរៀននៅវត្តនោះ7គីឡូឬ3ដណ្ដប់គីឡូនោះមនុស្សអស់ទាំងនេះនិយាយដោយអត់បើកភ្នែកចាំដល់ណានិយាយនឹងគឺនិយាយទៅតាមយួនប្រាប់ឲ្យនិយាយហើយភាកច្រើនសតអ្នកធ្វើការឲ្យយួននឹងទៀតណាយើងដឹងទាំងអស់អ្នកទាំងអស់នឹងនិយាយប្រាប់គឺថាយួនឲ្យនិយាយយួនឲ្យនិយាយទាំងអស់ ពីព្រោះបើមិនដូច្នោះទេយួនវាមិនទៅអង្វរមនុស្សមិនដំបងវាទាញប្រជាប្រដ្ឋទាំងអស់នោះមាន79គ្រួសារដល់ទៅពេលបងប្អូនទាំងអស់នឹងនាំគ្នាធ្វើស្ម័គ្រស្មាគមធ្វើកន្លែងនោះវាទៅសុំថាឥឡូវឈប់សម្រាកសិនឈប់សម្រាក20ថ្ងៃទៅចាំរត់กระដាស្នាមហើយចាំធ្វើឆ្លៀតឱកាស20ថ្ងៃនឹងវាទៅនាំវាវាទៅបំផិតបំភ័យមនុស្សអស់មួយចំនួនប្រហែល60គ្រួសារ ឲ្យចេញពីក្នុងឲ្យឈប់មកគ្រប់គ្រងបាទនៅសល់តែជាង10គ្រួសារឥឡូវជាង10គ្រួសារនឹងទៀតវាទៅតាក់ទងជាមួយអ្នកណាដែលថារឿងចំហជាងគេវាថាកុំមកចូលរួមជាមួយសាលាឆោទៀតនឹងវាបាក់ប្រាក់ខែឲ្យរាល់ខែហើយអ្នកទាំងអស់នឹងមកសួរគ្នានៅសាលាឆោទៀតទៅវាឲ្យយើងប្រហែលខែទៅណាប៉ុន្តែអត់មានសន្យាថាឲ្យយើងប្រហែលខែទេជួនកាលយើង ឈប់ធ្វើតាមវាវាឲ្យយើងតែមួយខែ ពីរខែអីវាឈប់ឲ្យរហូតក៏មានវាបោកបញ្ឆោតយើងហើយបានគេសួរថាណែណែឯងមកយកណែមកសុំយកព្រះហ្នឹងទៅហើយមានអ្នកខ្លះនិយាយចេះទៀតនិយាយថាយកព្រះមកដាក់កណ្ដាលខ្សែកណ្ដាលវាខ្សែបង្ខំពីក្បួនច្បាប់របស់ពុទ្ធសាសនាអញ្ចឹងហ្នឹងហើយ ថាមិនតៅជាមួយក្បួនពុទ្ធសាសនាទេអូគេនិយាយធ្វើរបៀបដូចគេនឹងចេះខាងក្បួន ពុទ្ធសាសនានឹងសម្បើមដៃហ្មងហើយអ្នកខ្លះគេថាអូអ្នកស្រុកនឹងយកព្រះអង្គព្រះធំនោះមកដើម្បីនឹងឃោសនារលុយចាយបោកបញ្ឆោតមនុស្សពុទ្ធបរិស័ទពីនេះពីនោះមកឃើញព្រះឃើញអីគេនាំគ្នាចូលលុយចូលអីសោះសាតែសម្ដីរបស់យួនប្រាប់ឲ្យនិយាយទាំងអស់ហើយចុះអ្នកអស់នោះឯងក៏ល្ងងឯងល្ងងយ៉ាងនេះណា មកដល់នឹងហើយតើបំរើយួនរបៀបហ្នឹងជួយឃោសនាឲ្យយួនរបៀបហ្នឹងតើមានប្រយោជន៍អីជាមួយគាត់ទៅមកអំពីគាត់ក៏អត់ដឹងអំពីរឿងច្បាប់របស់គាត់នេះច្បាប់ដែលការពារគាត់នៅក្នុងសេចក្តីប្រកាសស្តីអំពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិនឹងការពារគាត់ឲ្យគាត់មានសិទ្ធិធំធេងនៅក្នុងថ្ងៃអនាគតគាត់អត់បានមើលអានឹងគាត់អត់បើកភ្នែកមើលច្បាស់ គាត់ជឿតាមយួនគាត់ជឿតាមខ្មោចហូជីមិញដែលប្រកាសឲ្យពួកអស់នោះចិត្តថាបង្កើតនៅសិល្បៈផ្សេងផ្សេងនៅគេហៅថាមនោគមវិជ្ជាផ្សេងផ្សេងរបស់ខ្មោចហូជីមិញហ្នឹងមកលងពួកហ្នឹងមកលងខ្មែរយើងគាត់អត់ដឹងថាយួនជាព្រះកដៅប្រទេសហ្នឹងគេជេរប្រទេសផ្ដាសានៅនៅហាណូយនៅទីក្រុងហាណូយអត់ហ៊ានមើលមុខប្រជាពលរដ្ឋទេគេថាពួកអានេះគ្មានបានប្រយោជន៍អីទាំងអស់ វាធ្វើអីដើម្បីតែផលខ្លួនវាទេនៅក្នុងគណៈបកគុំនេះយួនណាវារលួយហើយវាចាំតែថ្ងៃនឹងអាលេសអាលេសសាច់វាទាំងដុំទាំងដុំចេញមកទេខ្ញុំជំរាបប្រាប់បងប្អូនទាំងអស់ហ្នឹងកុំអោយនៅវង្វេងជាមួយនឹងគណៈបកគុំនេះយួនតទៅទៀតលំមភ្ញាក់ខ្លួនត្រឡប់មកជួយការពារផលប្រយោជន៍របស់ខ្មែរអ្នកឯងនិយាយនៅคลิปរបស់វីដេអូរបស់យួនទាំងពីរคลิปហ្នឹង គឺជាសម្ដីដែលការពារផលប្រយោជន៍យួនទេមិនមែនការពារផលប្រយោជន៍ខ្មែរទេសូមបើកភ្នែកមើលផងនៅក្បែរភូមិកំរែងហ្នឹងចម្ងាយតែប្រហែល1គីឡូដីទេយួនសង់វត្ត ចំនួន5សង់វត្តហេតុអីបានវាមិននិយាយចំណុចនោះផងវាថាខ្មែរសង់វត្តនៅកន្លែងអសង់សាលាឆោទៀននៅកន្លែងនោះអត់មាន ច្បាប់ចុះគេដាក់ច្បាប់ជាងមួយឆ្នាំហេតុអីបានវាមិនអោយច្បាប់គេ ហើយហេតុអីបានវាអត់ចេញមុខដោះស្រាយវាឲ្យប្រព័ន្ធផ្សព្វផ្សាយជួយនិយាយទៀតហើយវាឲ្យប្រសង់ខ្មែរទៅដោះស្រាយបញ្ហា ហេតុអីបានអំណាចរដ្ឋអំណាចយួន វាមិនហ៊ានចុះទៅដោះស្រាយបញ្ហានឹងទៅដល់កន្លែងនោះវាតែឲ្យយាយធីធីអួយនេះទៅទៅធ្វើលិខិតប្តឹងយាយសថាប់នេះទៅវិញ អស់លោកទាំងអស់នឹងមើលករណីនឹងលមុំយល់ហើយថានេះជាល្បិចយួនដែលវាប្រើតាំងពីរាប់រយឆ្នាំមកហើយហេតុអីបាននៅតែបំរើមនោគមវិជ្ជាល្ងងខ្លៅរបស់ប្រើគំនិតល្ងងខ្លៅរបស់យួនទៅបំរើរបស់យើងនឹងទៅបំរើយួនតទៅទៀតហេតុអីបានមិនយល់ចំណុចនោះវាធ្វើវាបំណងឲ្យខ្មែរនៅទីនោះរលាយវាចង់ឲ្យខ្មែរយើង នៅទីនោះរលាយ ពីព្រោះភូមិកណ្រែងហ្នឹង គេហៅពុតប្រកាសគេហៅវាលកន្លែងព្រះអង្គវិញភូមិនឹងស្រែទាំងអស់មានតែខ្មែរយើងនៅមកភូមិនឹងគាត់វាចង់រំលាយខ្មែរនឹងចោលដើម្បីឲ្យមកជុំនឹងសត្វតយួនទាំងអស់ជុំវិញនឹងសត្វតយួនទាំងអស់ហើយបងប្អូន ខ្មែរទាំងអស់នៅជុំវិញនឹងហេតុអីបានមាន ប្រសាសន៍ដោយមិនមិនបើកភ្នែកយ៉ាងនេះមិននឹកឃើញទៅដល់ភាពកំសត់វេទនារបស់អ្នកភូមិកន្លែង ខ្ញុំកូណានិយាយថ្ងៃនេះ អំពីរឿងមេត្រាទី3នឹងវាបូកផ្សំជាមួយនឹងសិទ្ធិស្វ័យសម្រេចរបស់អ្នកភូមិនឹងជាសំណាងណាបងខ្ញុំកូណានិយាយអស់ហ្មងដល់ឲ្យអ្នកភូមិនឹងឲ្យដឹងតែហ្មងអ្នកភូមិកណ្ដាលហ្នឹងអ្នកដតីទៀតដែលនិយាយហ្នឹងដែលនឹងនិយាយនៅក្នុងคลิปคลิปផ្សាយព័ត៌មានរបស់យួនហ្នឹងពួកគាត់នឹងអត់បានទៅបម្រើការជាមួយនឹងពួកយួនកុម្មុយនីសទេ ហើយដីមួយតំបន់ណា ដែលខ្មែរយើងមិនបានទៅបម្រើការមួយវានឹងវាយល់ទាំងអស់តែដីភូមិកណ្ដែងហ្នឹងដីស្រែរបស់គាត់ហ្នឹងគាត់ចូលទៅបម្រើគុំនេះដើម្បីថែរក្សាដី ស្រែរបស់គាត់នឹងជប់អស់ហើយមែនមកទល់ពេលនេះដីស្រែរបស់អ្នកភូមិកណ្ដែងទាំងប៉ុន្មានយួនគុំនេះអត់ហ៊ានប៉ះពាល់ទេមកពីពួកគាត់ទៅធ្វើការបម្រើគុំនេះទាំងអស់ ហៅថាតំបន់ដោះនោះគាត់ចូលទៅបំរើការចូលជាមួយនឹងពួកកុម្មុយនីសនឹងតស៊ូជាមួយពួកកុម្មុយនីសនឹងគឺដើម្បីការពារដីរបស់គាត់ឥឡូវគាត់ការពារបាន បានមកទល់ថ្ងៃនេះពួកអាយួនអាញាធរដែនដីនៅក្នុងតំបន់នឹងក៏គ្មានហ៊ានណាទៅប៉ះពាល់ពួកគាត់នឹងដោយសារហេតុផលហ្នឹងបាទបើពួកវាទៅពួកគាត់បដូរស្លាប់រស់ជាមួយគាត់ហើយ ជាមួយពួកវាហើយហ្នឹងហើយពួកគាត់អត់ខ្លាចទេ ពួកគាត់មិនខ្លាចទេពីព្រោះពួកគាត់ស្លាប់ច្រើនណាស់ធ្វើការបំរើវានឹងយូរមកហើយស្លាប់ច្រើនណាស់គាត់និយាយយ៉ាងច្បាស់លាស់ជាង40ឆ្នាំហើយពួកវាអត់អនុញ្ញាតឲ្យគាត់មានសេចក្តីរីកចម្រើនសពថ្ងៃនេះវាអត់តន់តទឹកស្អាតទៅឲ្យគាត់ទេ វាធ្វើខុសជាមួយនឹងគោលការណ៍អភិវឌ្ឍប្រកបទៅដោយជារភាពរបស់អង្គការសហប្រជាជាតិទៀតទាំង7ដណ្ដាប់ខនោះ វាឲ្យភ្លើងប៉ុន្តែតកណាមានបញ្ហាវាផ្ដាច់វាផ្ដាច់ណាវាបបតប្រព័ន្ធភ្លើងឲ្យប៉ុន្តែវាអត់តប្រព័ន្ធទឹកស្អាតឲ្យគេទេណាហើយវាអត់គិតឲ្យគេមានសាលារៀនសម្រាប់កូនចៅ គេទេឥឡូវគេធ្វើខ្លួនគេនៅលើដីរបស់គេលុយរបស់គេ វាអត់ឲ្យច្បាប់គេធ្វើទៀតតែវត្តលោកយួនជុំវិញនឹងវាឲ្យធ្វើចំនួន5វត្តលោកយួនចំនួន5ជំវិញនឹង ធ្វើកដាលវាលស្រែដូចគ្នាវត្តមួយដីប្រហែល1ហិកតាដី10000ម៉ែត្រការ៉េមិនមែនដីប្រមាណ52គុណនឹង6ដណ្ដប់ប្រហែលជា832ម៉ែត្រការ៉េនោះទេដីខ្មែរយើងធ្វើអាឆោទៀនមួយតែ832ម៉ែត្រការ៉េវាអត់ឲ្យធ្វើមកអំពីហេតុអី វាចង់រំលាយភូមិខ្មែរនៅវាលកន្លែងនឹងចោលកុំអោយនៅតតឹងតតែងទៅមុខទៅមាត់ជាមួយយួនក្នុង50ឆ្នាំឬមួយ100ឆ្នាំទៅមុខទៀតវាចង់ឲ្យកន្លែងនោះคล้ายទៅជាយួនសុខនេះជំរាបបងប្អូនទាំងអស់នោះឲ្យយល់ឲ្យចេះបើកភ្នែកនិយាយកុំនិយាយតែបើកភ្នែកហើយខ្មែរកុំនិយាយភាសានឹងសហព័ន្ធនៅខាងក្រៅមិនអនុញ្ញាតឲ្យបងប្អូនមួយចំនួនប្រសង់មួយចំនួនដែលគ្មាន ឧត្តមគតិខ្មែរគ្មានឧត្តមគតិស្រឡាញ់ជាតិខ្មែរក្រមនិយាយប្រើភាសារបៀបនឹងមកលើខ្មែរក្រមទេ យើងបដិញ្ញាចិត្តការពារអ្នកភូមិកន្លែងនឹងឲ្យមួយលើកនេះផ្អែកទៅលើសិទ្ធិផ្សេងផ្សេងយើងប្តឹងឡើងដល់ណាក៏ដល់ដែរម្ដងនេះនឹងសូមឲ្យអ្នកដែលការពារយួនដកដកខ្លួនថយជាបន្តកុំនៅច្បុកច្បល់នាំឲ្យខូចឈ្មោះនាំឲ្យប្រវត្តិសាស្ត្រជេរប្រតិចប្រដាសា ថយឆ្ងាយមកផ្ដាំហើយថាថយឲ្យឆ្ងាយបាទហ្នឹងហើយអរគុណបងជាធានបានរៀបរាប់ទៅលើឆ្លាឆោតទៀនហ្នឹងវាពាក់ព័ន្ធទៅក្នុងសិទ្ធិសម្រាប់វាសនាខ្លួនដោយខ្លួនឯងហ្នឹងពាក់ព័ន្ធទៅក្នុងវប្បធម៌ខឿនវប្បធម៌ឬការអឺបណ្ដោះបណ្ដាលចំណេះដឹងសាលារៀនអីជាដើមហ្នឹងបងគឹមគូមាន ការឃើញមើលទៅប្រហែលជា ច្បាប់នឹងអាចធានាពួកគាត់នឹងឲ្យបានមានសេចក្តីសង្ឃឹមទេបងពីព្រោះតាមការរៀបរាប់របស់បងថេនបាញ់មិញឃើញថាទាំងប្រសង់ទាំងបរិស័ទដែលចូលរួម ទាំងប្រមាណហ្នឹងឥឡូវនៅសល់តែប្រមាណ10គ្រួសារទេតើយុទ្ធសាស្ត្ររបស់វានឹងវាអាចវាយខ្ទប់3 4 10នាក់ហ្នឹងអាចអាចរំលែកន្លែងហ្នឹងឲ្យបានទៅជាជាយន្តអស់ទេបង មើលមើលឃើញមើលមានឃើញចំណុចណាទេទេ ហើយគុំនិគុណខ្ញុំកណាមានកាយចាប់អារម្មណ៍ខ្លះខ្លះដែលចំណុចដែលលោកជាធានបាន លើកមកនេះគឺថានិយាយអំពីការសង់សាលាចោទៀននៅភូមិកណ្ដែងហ្នឹងយើងមើលប្រជាពលរដ្ឋមានប្រហែល72គ្រួសារឥឡូវនៅតែប្រហែលតែ10គ្រួសារពួកយួនគុំនេះបានបញ្ចុះបញ្ចូលទឹកចិត្ត អានេះបើនិយាយពីសហព័ន្ធយើងដែលការពារពីខាងក្រៅយើងការពារផ្នែកខាងច្បាប់ប៉ុន្តែច្បាប់ហ្នឹងវាអាស្រ័យទៅលើប្រជាពលរដ្ឋខ្មែរក្រមនៅភូមិកណ្ដែងហ្នឹងតើមានមនសិការៈស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់អក្សរសាស្ត្រភាសាសាស្ត្ររបស់ខ្លួនឬអត់កាលណាបើប្រជាពលរដ្ឋនៅភូមិកណ្ដែងហ្នឹង ភាគច្រើនមានមនសិការៈស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់អក្សរសាស្ត្ររបស់ខ្លួន ការធ្វើសាលាចរទាននឹងมันមានបញ្ហាទីគឺថារដ្ឋាភិបាលយួនมันអាចបដិសេធបានទេរឿងហ្នឹងដោយយកទៅតាមច្បាប់របស់ UN DRIP របស់ UN DRIP ប្រកាសចេញនៅក្នុងមាត្រាទី3ហ្នឹងយើងមានសិទ្ធិសម្រាប់ស្វ័យយ័តសម្រាប់ដល់ខ្លួនឯងបាន ដូច្នេះបើប្រជារូបពលរដ្ឋខ្មែរក្រមនៅក្នុងភូមិនោះមានការសាមគ្គីគ្នាស្រឡាញ់ជាតិស្រឡាញ់សាសនាដោយខ្ញុំកណាមានប្រសាសន៍ខាងមុខខាងពីពីមុនម៉ាញ់ហ្នឹងគឺថាសាលាចរទានហ្នឹងនឹងអាចបានសម្រេច100%រដ្ឋាភិបាលយួនមិនអាចធ្វើការប្រឆាំងក្នុងកិច្ចការនឹងបានទេ យើងមិនមានធ្វើអ្វីខុសគោលការណ៍នយោបាយបំពេញសិទ្ធិរបស់យួនទេ មានតែរដ្ឋាភិបាលយួននេះដែលបំពេញសិទ្ធិសេរីភាពនៅលើ សន្ធិសញ្ញាដែលចុះហត្ថលេខាទទួលស្គាល់ហើយអត់ព្រមយកអនុវត្តអាហ្នឹងដែលជារឿងមួយសំខាន់ដូច្នេះចំណុចចំណុចសំខាន់សហព័ន្ធមាននីតិតួផ្នែកខាងច្បាប់ត្រឡប់នៅអន្តរជាតិស្រែកឲ្យដឹង តែកម្លាំងសំខាន់បំផុតនៅលើស្មារតីបងប្អូនប្រជាពលរដ្ឋនៅភូមិកណ្ដែងហ្នឹងសាមគ្គីគ្នាបានច្រើននិងសាលាចរទានបានសម្រេចជោគជ័យជា100%ណាមានបាទសាធុសាធុអរគុណច្រើន សួរឲ្យបានដូចបំណងហ្នឹងហើយអឺការសន្ទនារបស់យើងវាប្រហែលជា1ម៉ោងកន្លះឥឡូវហ្នឹងយើងបាន1ម៉ោង15នាទីហើយដល់សល់15នាទីទៀតសូមគុណចាស់សូមនីសូម5នាទី ដើម្បីចុងក្រោយឲ្យបងថេនឆ្លើយសំណួរឬក៏ញាតិញោមមានអតិយោបល់ក្នុង comment ហ្នឹងយើងអាចចូលរួមក្នុងការ លើកទឹកចិត្តពួកគាត់ឲ្យបានចូលខមមិនណាឡើយគឺគុណចាស់សូមនីមានការចាប់អារម្មណ៍ទៅលើ ប្រជាជននៅសល់តែ10នាក់10គ្រួសារហ្នឹងតើស្មារតីដែលគេមកបញ្ចុះបញ្ចូលគេវៃលុកតាមបណ្ដាញសង្គមផងបណ្ដាញព័ត៌មានរបស់គេផងហើយទាំងវៃខ្ទប់អាបញ្ចុះបញ្ចូលទិញទឹកចិត្តទៅឲ្យថ្លៃប្រាក់ខែប្រាក់អីហ្នឹងទៀតតើគុណចាស់មើលថាអាចកម្លាំងទឹកចិត្តរបស់គាត់នឹងអាចទ្រទ្រមទេទៀត គណៈអអរគុណលបងច្រើនហើយបើយើងមើលពីទឹកចិត្តញាតិញោមដែលថាទីទិញទឹកចិត្តហ្នឹងគឺដោយសារគាត់មិនតន់យល់ឡើយទេគាត់មិនតន់យល់អំពីច្បាប់គាត់មិនតន់យល់អំពីសិទ្ធិរបស់គាត់គាត់មិនតន់យល់អ្វីដែលគាត់អាចទទួលផលបានដោយជនជាតិយួនណាអញ្ចឹងបើយើងសិក្សានៅក្នុងមេត្រា3ហ្នឹងបានន័យថាយើងក៏មានសិទ្ធិទទួលផលដែរ មានសិទ្ធិទទួលផលពីវប្បធម៌នេះបានន័យថាហើយនៅក្នុងវប្បធម៌ហ្នឹងដោយញោមទាធានបានលើកឡើងអ្វីខ្លះដែលមានយូរមកហើយនៅក្នុងដែនដីកម្ពុជាក្រមណាដោយរបស់ធម្មជាតិដូចជាវត្តវាអារាមអីចឹងដែលយើងទទួលបានផលពីហ្នឹងណាហ៎បានន័យថាយើងទទួលគឺបានន័យថាមានសិទ្ធិសម្រេចដូចដូចគេ ទាំងអស់គ្នាហ្នឹង ប្រសិនបើគាត់យល់ថាគាត់នឹងមានសិទ្ធិស្មើដោយគេហើយបានទទួល ផលប្រហែលជាគាត់នឹងមិនត្រូវបាក់ស្បាតទេហើយយើងក៏មិនត្រូវបន្ទោសគាត់ដែរមកពីគាត់នឹងមិនតន់សូវយល់ដែលធ្វើឲ្យគេនឹងទិញទឹកចិត្តបាន ពីមុនគាត់គាត់ឃើញថាមិនមានអ្នកណា ដែល ជាទីពឹងហើយប្រហែលជាដូចកន្លែងមុនមុនអញ្ចឹងគ្មានអ្នកណាគេជួយអញ្ចឹងបានជាគាត់នឹង អឺដូចថាជឿទៅតាមគេឬក៏ឲ្យគេទិញទឹកចិត្តបានហ្នឹងក៏ប៉ុន្តែអ្នកដែលយល់អំពីច្បាប់ហ្នឹងយើងមើលឃើញអ្នកដែលរឹងមាំគឺរឹងមាំមែនទែនច្បាស់គឺច្បាស់មែនទែនណាបានន័យថាมันអាចទិញទឹកចិត្តគាត់បានទេហើយខ្ញុំកណាជឿថាអ្នកដែលទិញទឹកចិត្តបានហ្នឹងពេលខ្លះគាត់មិនមិនមិនមិនអស់ចិត្តទេថ្ងៃណាមួយគាត់នឹងចូលរួមឬក៏គាត់នឹងបែកក្រោយទេ ពួកអីការឲ្យរបស់យួននេះមិនមែនឲ្យដោយចិត្តស្មោះទេឲ្យដោយការទិញទឹកចិត្តអញ្ចឹងប្រសិនបើថាគេទិញទឹកចិត្តរបស់យើងបានក៏គេអាចបំបត្តិនៅអាទឹកចិត្តរបស់យើងបានដែរឃើញទេអញ្ចឹងបានន័យថាសូមឲ្យបងប្អូនដែលទិញទឹកចិត្តហ្នឹងគឺមានការភ្ញាក់រលឹកឡើងហើយយើងបែរក្រោយមកដើម្បីនឹងកសាងកន្លែងសាលាឆោតទៀនដែលយើងមានសិទ្ធកសាងហើយមានសិទ្ធនឹងចូលរួម ហើយមិនសិទ្ធនឹងធ្វើអ្វីមិនឲ្យប្រះចាស់ជាមួយនឹងច្បាប់ណាយើងពេលនេះដែលបងប្អូនទាំងអស់គ្នាទាំងទូទាំងប្រទេសហ្នឹងឲ្យសិក្សាអំពីច្បាប់យួនទៅនៅក្នុងច្បាប់យួនតើវាមានអីខ្លះយើងសិក្សាពីច្បាប់ហ្នឹងច្បាប់យួនយើងខាង នៅខាងដែនដីកម្ពុជាក្រោមហ្នឹងក៏ប៉ុន្តែបើបងប្អូន ខ្វះចន្លោះខាងផ្នែកច្បាប់អន្តរជាតិអាចចូលនៅក្នុង អឺ KKTV KKCCTV ហ្នឹងគឺអាចបញ្យល់បោះស្រាយអំពីច្បាប់អន្តរជាតិជូនទៅដល់បងប្អូនដើម្បីឲ្យមានស្មារតីផ្នែកច្បាប់ហើយនិងស្មារតីផ្នែកស្នេហាជាតិមនុស្សយើង ប្រដែលគេទិញទឹកចិត្តបានគឺដោយសារទីមួយគាត់មិនយល់អំពីសិទ្ធិរបស់ខ្លួនណាសិទ្ធិរបស់ខ្លួនគាត់មិនសូវយល់អំពីច្បាប់អញ្ចឹងហើយគាត់មានការផិតភ័យអញ្ចឹងហើយ ហើយម្ល៉េះហើយគេទិញទឹកចិត្តបានហ្នឹងមកពីគាត់នឹងខ្លាចអត់មានទីពឹងអត់មានអ្នកណាជួយបើធ្វើបង្កើតជាបញ្ហាទៅ តើបានអ្នកណាជួយគាត់ទៅក្នុងពេលថ្ងៃអនាគតដោយលោកអឺញោមទាធានបានលើកឡើងអញ្ចឹងអ្នកខ្លះ ទៅខ្លាចខាងធ្វើប្រឆាំងជាមួយនឹងរដ្ឋាភិបាលយួនទៅខ្លាចអត់មានការងារខ្លាចកូនរៀនចប់ទៅវាពិបាករកការងារតាមគិតធ្វើអាហ្នឹងរដ្ឋរដ្ឋតែដូចថារដ្ឋាភិបាលយួនរដ្ឋតែខុសខុសខុសខ្លាំងតទៅទៀតព្រោះឯនៅក្នុងច្បាប់ មាត្រាទី3នេះសេចក្តីប្រកាស របស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិជនជាតិដើមនេះបានន័យថាយើងមានសិទ្ធិលើសអ្នកដែលគេមកខាងក្រៅទេព្រោះអីយើងមានយើងបានកកើតកំណត់នៅក្នុង ទីនឹងជាយូរអង្វែងមកហើយមានសិទ្ធិទទួលផលក្នុងដីលើដីធម្មជាតិដែលជាវប្បធម៌របស់ខ្មែរយើងតាំងពីមុនមកបានន័យថាយើងមានសិទ្ធិមានសិទ្ធិទទួលដូចជារឿងការកសាងនេះអញ្ចឹង ការកសាងសាលាឆទានគឺដើម្បីបណ្ដោះនៅកំណត់បង្ហាញនៅវប្បធម៌របស់យើងនេះមានមានសិទ្ធនិយាយស្ដីឬក៏បង្រៀនអសរសាស្ត្រឃើញបានន័យថាយើងអត់មានធ្វើអ្វីមិនខុសទេហើយច្បាប់វៀតណាមបើបងប្អូនចូលទៅមើលទៅសិក្សាប្រៀបធៀបជាមួយនឹងច្បាប់អន្តរជាតិគឺគេធ្វើយ៉ាងណាគឺមិនអោយខុសបង្កើតឲ្យខុសនឹងច្បាប់អន្តរជាតិទេច្បាប់រដ្ឋធម្មនុញ្ញរបស់យួនក៏ដូចគ្នាបានន័យថាវាស្តៀងជាមួយនឹងច្បាប់អន្តរជាតិអញ្ចឹងប្រសិនបើថា អឺច្បាប់អន្តរជាតិខុសជាមួយនឹងច្បាប់យួនណាក៏ក៏យួនអាចទទួលយកឬក៏ចោះសញ្ញេឬក៏ចោះហត្ថលេខាទទួលដែរពួកអីមកពីច្បាប់រដ្ឋធម្មនុញ្ញយួនជាមួយនឹងច្បាប់អន្តរជាតិវាស៊ីគ្នាទៅបានអឺយួនហ្នឹងសពចិត្តចោះសញ្ញេចោះហត្ថលេខានឹងទទួលស្គាល់សុទ្ធជនជាតិដើមឬក៏ចូលរួមជាមួយនឹងផ្នែកច្បាប់នឹងប្រសិនបើថា ច្បាប់អន្តរជាតិជាមួយនឹងច្បាប់ជួខុសគ្នាគឺគឺគឺមិនអាចបានទេក្នុងក្នុងហ្នឹងគឺមានការអាកម្លាំងហើយក្នុងហ្នឹងគឺច្បាប់គឺស្តៀងគ្នាអត់ខុសទេអញ្ចឹងចង់ឲ្យបងប្អូនយើងយល់អំពីរដ្ឋធម្មនុញ្ញយួនហើយយើងមកសិក្សាវិជ្ជាអំពីច្បាប់អន្តរជាតិរបស់គ្នានៅក្នុងវេវេទិកាហ្នឹងគឺបានន័យថាវេទិកាសាធារណៈគឺវេទិកាវេញែកបកស្រាយអំពីច្បាប់ជូនបងប្អូនប្រសិនតែមានការសង្ស័យឬក៏មានការឆ្ងល់អីយើងអាចសរសេរជាសារ ឬក៏ជា message មកគឺយើងអាចអឺយើងអាចបកស្រាយជូនគ្នាយើងលើកច្បាប់នឹងយកមកសម្អាងយើងនិយាយទីនេះបានន័យថាមិនមែនឲ្យបងប្អូននឹងប្រើអំពើហិង្សាទេគឺឲ្យបងប្អូននឹងដើរទៅតាមច្បាប់រដ្ឋាភិបាលយួនផងដើរទៅតាមច្បាប់ អន្តរជាតិផងដូចនៅក្នុងទីនេះនិយាយអំពីសិទ្ធិជាមូលដ្ឋាននិយាយអំពីមាត្រាទី3អញ្ចឹងបានន័យថាយើងមានសិទ្ធិជាសិទ្ធិពលរដ្ឋផង សិទ្ធិធ្វើនយោបាយផង សិទ្ធិខាងផ្នែកខាងផ្នែកសេដ្ឋកិច្ចនិងសង្គមគិច្ចនិងផ្នែកវប្បធម៌ឃើញទេបានន័យថាក្តោបទាំងអស់នៅក្នុងត្រាងបានន័យថាក្តោបទាំងសិទ្ធិរបស់យើងនឹងគ្រប់ប្រភេទទាំងអស់ដែលអ្វីដែលយើងមានសិទ្ធិធ្វើធ្វើមានសិទ្ធិក្នុងផ្នែកនយោបាយផងយើងអាចបង្កើតជាសមាគមក៏អត់ខុសយើងមានសិទ្ធិផ្សព្វផ្សាយសារព័ត៌មានអត់មានខុសឃើញទេមានសិទ្ធឲ្យគេឈួរឲ្យឲ្យគេបោះឆ្នោតឲ្យយើងបោះឆ្នោតឲ្យគេក៏អត់មានខុស គេប្រសិនបើគេហាមយើងគេមិនអោយយើងក្នុងការធ្វើកិច្ចការហ្នឹងបានន័យថាខុសទាំងច្បាប់យួនផងខុសទាំងច្បាប់អន្តរជាតិរដងយួនពេលដែលធ្វើអីមិនសូវយល់ច្បាប់មកនិយាយជាមួយយើងហើយច្រើនយល់ការគម្រាមកំហែងជាមុខហើយនឹងការទិញទឹកចិត្តអញ្ចឹងហើយសូមឲ្យបងប្អូនយើងពេលដែលរដ្ឋាភិបាលយួនប៉ូលីសអីធ្វើអីនិយាយអីហ្នឹងយើងតើគិតមែនទេថា គេកំពុង តែបោកបញ្ឆោតជាងទៀតដែរ កំពុងតែលេងល្បិចអីដាក់យើងទៀតដែរដោយសារតែយើងនឹងអត់យល់អំពីច្បាប់របស់យួនអត់យល់ច្បាប់អំពីអន្តរជាតិអត់យល់អំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួនអញ្ចឹងទៅខ្ញុំកណាគាត់ឲ្យចូលរួមសង្ខេបតែប្រតិទៀតឲ្យទុកឱកាសនេះឲ្យញោមដែលជាទីប្រឹក្សាហើយញោមដែលមានប័ណ្ណពិសោធន៍ច្រើនហ្នឹងគឺជួយបកស្រាយបន្ថែមទៀតទៅក្នុងអឺ ក្នុងសង្គមក្នុងផ្នែកច្បាប់នឹងកណាចូលថែមប៉ុណ្ណឹងទេកណាអរគុណច្រើនអូខេអរគុណអរគុណគុណចាស់ច្រើនហើយបន្តមកទៀតយើងនៅសល់ម៉ោងយើងចង់ក្រោយសូមឲ្យបង្ថែនជួយមើលនៅក្នុងប្រយោគកន្លែងសំណួរនៅក្នុង comment មាន មានកំណួរអីទេបងបងបងធានបកគលទូទីចំក្រោយបងបកស្រាយ comment គេមកណាអឺឃើញមានដូចជាមិនមានច្រើនទេបងឯង បាទមិនមែនទេប៉ុន្តែយើងអាចយកសេចក្តីមកខាងណាមកអឺខ្ញុំកណាឃើញមាន សារពី3ក៏ប៉ុន្តែនិយាយទី1គឺអឺញោមកបងអីទៅគឺសាន់ដារីថាច់ហ្នឹងគឺគាត់និយាយអំពីរឿងការតម្លេងនិងការវេតសញ្ញាណប័ណ្ណឬក៏ខឿនវប្បធម៌របស់ខ្មែរហ្នឹងណាគាត់បាននិយាយនៅក្នុងចំណុចហ្នឹង ក៏សន្តិរិដ្ឋាយូនវារាំងខ្មែរយើងមិនអោយធ្វើបន់សន្តានកសាង នៅខឿនវប្បធម៌លុបបាត់អត្តសញ្ញាណជាតិបំបត្តិនៅរចនាប័ទ្មរបស់ខ្មែរយើងបំបត្តិសិទ្ធិគ្រប់បែបយ៉ាងទាំងអស់ណានឹងត្រឹមត្រូវហើយគាត់ចូលរួមទេចូលរួមពិបាល់បាទខាងវត្តមនីរាំងសីរដ្ឋ Victoria Melbourne អូត្រឹមត្រូវណាស់វត្តមនីណាវត្ត អរព្រះគុណជាហើយគុំព្រះអង្គអរគុណគុណសាសលើផ្សោតលោកឯងណាព្រះអង្គព្រះអង្គបន្តក្នុងសន្តិរិសាច់វិវិបំផ្លាញខ្លងទ្វារចនាប័ទ្មស្នាដៃរបស់បពប្រោះខេត្តព្រះតាពាំងនិងវត្តខេត្តឃ្លាំងណាតាមតើហើយអឺគាត់មានប្រសាសន៍នឹងត្រូវអ្នកនៅនេះនោះក៏គាត់និយាយចឹងដែរ អ្នកនៅភូមិវាលកណ្ដាលហ្នឹងក៏គាត់និយាយចឹងដែរកាលដែលព្រះអង្គដាវញើថានាំជាមួយព្រះអង្គសឹងអគុណហ្នឹងទៅយកទៅយកណែពុទ្ធបដិមាមកហ្នឹងអត់ឲ្យយកទៅទេបដូរជីវិតស្លាប់បើយកទៅគឺថាបដូរជីវិតតម្ដងហើយដល់អញ្ចឹងលោកក៏ ដោះស្រាយមិនតាន់ចេញខ្ញុំកណាថាទូចទូលម្ដងហើយឥឡូវនិយាយម្ដងទៀតទៅក៏លោកមន្តឆាននៅវត្តមន្តឆាននៅវត្តឯឈូកហើយដល់ចៃដននេះម៉ោង2ហ្នឹងស្រាប់តែមិចងឹតក្អិលឡើងហ្នឹងផ្ទះបាញ់ផោងផាងទៅនាំគ្នាផ្អើលទៅវត្តអស់ទៅអស់ត្រឡប់ទៅវិញអស់ទៅហើយត្រឡប់ទៅវិញហ្នឹងអាទេសដែលថានោះគេថាទេសដឹកខ្មោចទេឡានរូបនាគនោះណាបាទ វាដាក់ខ្មោចហ្នឹងមកទៅវិញក្លាប់តាមផ្លូវហើយអ្នកភូមិខ្វាញ់ក្លាប់ទៅវិញហ្នឹងស្រាំងអស់លែងពួកអនុគមបាលអាជ្ញាធរដែនដីខ្លះហ្នឹងក្លាប់ទៅវិញហ្នឹងស្រាំងតិចទៀតហើយវត្តលោកលោកជួន4 5អង្គហ្នឹងករេការា ខាងកែវលបងហ្នឹងឆ្វេងឆ្វាយតលិចតកាតលិចតកានឹងហ៊ានចូលទេលោកយួនហ្នឹងអឺព្រះអង្គមនីព្រះអង្គមានបន្ទូលនឹងត្រឹមត្រូវខ្ញុំកណាចូលរួមមួយព្រះអង្គតិចដែរ កន្លែងនោះបងថាយួនវាធ្វើអីវាប្រើតែមាត់ទេវាអត់ចេញលិខិតប្រើទេវាអត់ចេញលិខិតទេវាអត់មានឲ្យមាន ផោះតាងអីវាថាវាគឺជាអ្នកដែលជាប់ពាក់ព័ន្ធជាមួយការបញ្ជាការអីនឹងទាំងអស់អត់មានទេគឺប្រើតែមាត់សុទ្ធតែមកវាជៀសវាងផោះតាងយើងចង់យកនឹងទៅប្តឹងផ្ដាល់អីទៅទៅកន្លែងណាអត់មានអីអស់នឹងយួនអញ្ចឹង ហើយធ្វើតាំងពីនៅក្នុងព្រៃមកអញ្ចឹងរហូតមកទល់ឥឡូវហ្នឹងពួកកុម្មុយនីសហ្នឹងវាតស៊ូប្រហែល10ឆ្នាំនៅក្នុងព្រៃសម័យវា វាជាយកមិញ1945វាដុតខ្មែរយើង ប្រហែលសាដល់ទៅពេលក្រោយមកឃើញខ្មែរយើងចាប់ផ្ដើមតស៊ូសម្រាប់វាវិញប្រាំងចូលមកដល់ខ្មែរយើងទៅចូលជាមួយប្រាំង វាមកតាក់ទងជាមួយនឹងអ្នកមេសាសនារបស់វានឹងមកចរចាជាមួយយើងថាការយល់ច្រឡំគ្នាទីបំផុតវាចរចាថាយល់ច្រឡំគ្នាមើលប្រហែលវាបំផ្លាញយើងអត់រួចវាចរចាវិញនឹងយួនយួនកុំនេះធ្វើតែចឹងហើយជាពិសេសគឺពួកកុំនេះហ្នឹងឯងវាបង្កើតជាច្រើនចំនួនហើយដើម្បីនឹងរំលាយខ្មែរក្រមឲ្យផុតបើខ្មែរក្រមទាំងអស់ នៅតែចូលរួមជាមួយយួនរបៀបនេះគឺយើងនឹងផុតពូជផុតពូជទៅមកប៉ុន្តែបងប្អូនมันអាចយកគំនិតឈួតវែងបងប្អូនប្រមាណអ្នកហ្នឹងបំរើការជាមួយយួនឲ្យមកបានទេអត់ទេពួកយើងអត់ព្រមទេ ហើយបងប្អូនអត់បានសឹកទេធ្វើការជាមួយវានឹងអត់បានសឹកទេថ្ងៃណាមួយវាសម្លាប់ដូចតែបញ្ជួយគាត់អញ្ចឹងក្រូចណាក្រូចឆ្មាខ្ញុំនិយាយពីរឿងក្រូចឆ្មាបងប្អូនខ្មែរក្រមតែធ្វើការឲ្យយួន ហើយដែលមកជិះជាន់ខ្មែរខ្ញុំប្រាប់មួយម៉ាត់ក្រូចឆ្មាតែកាលណាវាច្បាច់អស់ទឹកហើយវាក្វាត់សម្បកចោលហើយវាក្វាត់សម្បកនឹងចោលវាអត់ទុកទេបើបងប្អូនឯងគ្មានតម្លៃសម្រាប់វាទេបងប្អូនខ្មែរហ្នឹងដែលពងបំរើវាវាដោយស្មោះដោយស្ម័គ្រស្មោះអស់ពីចិត្តហ្នឹងវាច្បាច់អស់ក៏អស់ទឹកថ្ងៃណាមួយវាក្វាត់ចោលបងប្អូនឯងចាំមើលចាស់ហើយខ្ញុំឃើញហើយខ្ញុំមិនមែនចេះតែនិយាយទេ សូមបងប្អូនឲ្យជ្រាបកន្លែងនេះឲ្យដូរមកវិញកុំងឹតងងហើយនៅដើរតាមយួនរបៀបហ្នឹងគ្មានបានផលប្រយោជន៍ទេហើយមិនថັບទេយូរទេគណៈបកគុំនេះយួនមិននៅយូរឡើយជឿចាស់បងប្អូនមើលទៅមើលទៅសភាពការមើលទៅវាពុករលួយមើលទៅវាដណ្ដើមអំណាចគ្នាវាទៅថ្ងៃអនាគតលោកត្រាំងម៉ាន់រិនគាត់ព្យាករទុកហើយ តាងវៀងភូត្រង់ស្លាប់ទៅវៀងសឹងភុកស្លាប់ទៅនឹងវល់ហើយនៅក្នុងគណៈបកគុំនេះយួននឹងមិនដឹងអាណាស៊ីអាណាមិនដឹងអាណាចាប់អាណាដាក់គប់ទេហើយបងប្អូនចាប់ខ្សែមិនត្រូវនឹងគឺធ្លាក់ទឹកទាំងអស់ហ្នឹងខ្ញុំធ្លាប់ហើយរឿងនយោបាយមិនបាច់ទៅលួជាមួយនយោបាយយួនទេហើយបងប្អូនត្រឹមនៅអឺហាក់ហាក់អញ្ចេះកុំទៅធ្វើការអំរើយួន ចូលរួមជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រមយើងការពារបងប្អូនខ្មែរកម្ពុជាក្រមយើង ដើម្បីទៀមទាសិទ្ធិសម្រេចវាសនាដោយ ខ្លួនឯងយើងត្រូវគ្រប់គ្រងកន្លែងនោះដោយខ្លួនយើង បែបរដ្ឋបាលយើងទៀមទាស្វ័យយ័តពេលដែលយើងស្របច្បាប់ហើយត្រឹមត្រូវយើងទៀមទាស្វ័យយ័តពីព្រោះធនធានធម្មជាតិយើងមានច្រើនបរទេសគេចង់រស់ស៊ីជាមួយប្រជាជាតិមួយដែលមាន ធនធានធម្មជាតិ យើងមិនអាចនៅក្រោមយួនចឹងបានទេខ្មែរក្រោមធ្វើម៉េចទៅក្រោមយួនចឹងបានទៀតថ្ងៃអនាគតអត់ទេមិននៅទេយើងត្រូវរកវិធីប៉ុន្តែបងប្អូនយើងនៅក្នុងស្រុកនឹងត្រូវរឹងចំហបានយើងតស៊ូទៅរួចណាត្រូវរឹងចំហកន្លែងហ្នឹងកុំឲ្យនៅទន់ជាមួយយួនចាញ់បោកយួនតទៅទៀតអត់ទេកុំធ្វើរបៀបហ្នឹងណាដូរត្រឡប់មកវិញ អូខេបន្តទៅទៀតមានលោកមានណេះចេះចេះក្រៃអស់តម្លៃគ្មានចំណេញកណាចេះតែនិយាយថាឈ្មោះគាត់ផេករបស់គាត់នោះសំបីថាឈ្មោះផេកហ្នឹងក៏មានន័យអប់រំដែរសំសរសើរអើណាដូចថាមានណេះចេះចេះក្រៃអស់តម្លៃគ្មានចំណេញនោះមើលតែផេករបស់គាត់ហ្នឹងបងប្អូនខ្មែរក្រមនៅក្នុងស្រុកហ្នឹងសំតយល់ហើយសំតយល់ហើយគាត់ស្គាល់ភូមិស្រុកហ្នឹងច្បាស់លាស់ទៀតអស់ចាតា តើអូគាត់វិញនាមហិចកណាគាត់ពៀវនាមហិចគាត់ថាសូមជូនសូមយុវជនយុវជនយុវនីខ្មែរក្រមយើងគ្រប់រូបព្យាយាម ចូល ទស្សនាវេទិកាបកស្រាយអំពីសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមដែលបានបកស្រាយពន្យល់ដោយវាគ្មិនមានវាគ្មិនគាត់ស្អីវាគ្មានតាមពិតវាគ្មិនទេ មានបដិប្រគុណទាំងពីរព្រះអង្គទាំងពីររូបនិងនិងពីររូបដែលកំពុងបកស្រាយនេះពិតជាសំខាន់សម្រាប់ខ្មែរក្រមយើងគ្រប់រូបណាស់ដូច្នេះហើយយុវជននិងយុវនារី ខ្មែរក្រមយើងត្រូវបំពេញការតាបកិច្ចដើម្បីជួយជ្រោមជ្រែងជួយដល់ជាតិខ្មែរក្រមយើង ទៅតាមសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមនេះឲ្យបានយល់នៅច្បាប់នេះ នេះហើយជាឱកាសដ៏ល្អរបស់ខ្មែរក្រមយើង ដែល មានសហព័ន្ធខ្មែរក្រមពិភពលោកដែលលោកខិតខំទាំងយប់ទាំងថ្ងៃបម្រើដល់ខ្មែរក្រមខំតស៊ូលិឆាអន្តរជាតិដើម្បីខ្មែរក្រមរស់នៅឯស្រុកកំណើតឲ្យទទួលបានសិទ្ធិសេរីភាព មិនឲ្យយួនគៀបសង្កត់ខ្មែរក្រមរស់នៅស្រុកកំណើតហេតុនេះយុវជននិងយុវនារីយើង គួរតែចូលរួមស្ដាប់និងចូលរួមផ្សព្វផ្សាយបន្តដល់យុវជនផ្សេងផ្សេងតទៅទៀតខ្មែរយើងនឹងបានយល់អំពីសិទ្ធិជនជាតិដើមនេះ ខ្មែរក្រមយើងនឹងរឹងមាំអាចបំបែកវណ្ណៈរបស់ប្រចាមិត្តបាននៅពេលដ៏ឆាប់ខាងមុខនេះសូមអរគុណច្រើនដែលបានគ្រប់គ្រងវេទិកានេះហើយនឹងអឺកណនីរបស់បដិជប្រគុណ KKCC មជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមប្រចាំនៅរដ្ឋ New South Wales តទៅទៀតមានស៊ីវធាស៊ីវធាពីប្រទេស អាល្លឺម៉ង់ណាស៊ីវធាហ្នឹងនៅនៅបង្កក់ Hello KCTV បាទបងអូនធាសុខសប្បាយអរគុណបងអូន បាន Hello CC អូននឹងនៅ អាល្លឺម៉ង់ក៏អាល្លឺម៉ង់ជិះមែនទេ Germany Germany West Germany នោះគេសរសេរភាសាលំងទៀតបើមើលមិនដាច់បែប Scrum Grosser អូចាក់បាននេះហើយយើងទៅដល់អាសុំសួស្ដីពីអាលម៉ង់នឹងអឺគាត់នឹងគាត់ចង់បងបងចេះបាយអូបងចេះ មាន មានមកចលះក្នុងក្រមនេះទៀត មកមកចលះទៀតលោកមានអ្នកចេះក្រៃអស់តម្លៃគ្មានចំណេញខ្ញុំសូមអំពាវនាវដល់យុវជននិងយុវនារីខ្មែរក្រមគ្រប់រូបខិតខំសិក្សាអំពីច្បាប់សិទ្ធិជនជាតិដើមហើយក៏ត្រូវចេះច្បាប់រដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលវៀតណាមវងកញ្ចក់យួនតើក្នុងមាត្រានីមួយនីមួយនិយាយអំពីអ្វីខ្លះតើមានអ្វីប៉ះពាល់ដល់សិទ្ធិយើងជាជនជាតិដើមដែរឬទេបើមានប៉ះពាល់ ក្នុងមាត្រាណា ខ្មែរក្រោមយើង ជាជនជាតិដើមត្រូវទៀមទាដោយអហិង្សា ការពារជនជាតិដើមយើងឲ្យស្របតាមច្បាប់ជាតិនិងអន្តរជាតិពួកយើងខ្មែរក្រមគ្រប់រូបត្រូវតែចេះច្បាប់ទើបខ្មែរក្រមរឹងមាំសាធុត្រឹមត្រូវ100%នេះគឺជាភាសាត្រឹមត្រូវ100%ដែល បងប្អូនហើយនិងយុវជនយើងទាំងអស់ យុវសាមណៈត្រូវចូលរួម មានព្រះអង្គសូមនីព្រះអង្គជាយុវសាមណៈមួយខ្ញុំកណាគោរពស្រឡាញ់ព្រះអង្គតាំងពីយូរហើយ ពេលដែលជួបដើមឆ្នាំ2020ហើយបានជូនព្រះអង្គចម្ងាយផ្លូវប្រហែលជា1000គីឡូពីម៉ែលប៊នទៅអូស្ត្រាលីខាងត្បូងព្រះអង្គមិនទាន់ឲ្យថ្លៃជិះណែឡានខ្ញុំកណានៅឡើយទេ អូខេអរគុណបងប្អូនយើងជំរាបសួរបងប្អូនសូមអរគុណសុដារីថាច់ភូមិអញ្ចែងអើភូមិភូមិអណ្ដែងអូខេតអន្លង់ហូអាយ៉ា ភូមិអណ្ដែងលងហោតែអន្លងហោមិនមែនលងហោទេ ពីព្រោះមានព្រះបញ្ញាគាត់សេបដិមាករនេះខុសហ่าបដិមាករឯកន្លែងនឹងបញ្យល់បន្តិចទេឥឡូវទៅជាងនីតិអសរសាស្ត្រទៀតហ่าបដិមាហើយនឹងបដិមាករបញ្យល់កន្លែងនឹងបន្តិចបដិមាគឺជារូបប្រពុត រូបសំណាកហ្នឹងណាពុទ្ធបដិមា យើងហៅថាពុទ្ធបដិមា ហើយដល់បដិមាក៏គឺជាងឆ្លាក់បដិមាក៏គឺជាងដែរជាងឆ្លាក់រូបមិនព្រះអង្គទេមានព្រះអង្គទេបដិមាក៏ជាងទេនិយាយហ្នឹងនិយាយជាងទេមានព្រះបដិមាព្រះជាងទេមានព្រះជាងទេមិនមែនទេបដិមាក៏គឺជាជាងឆ្លាក់រូបបដិមានឹងនិយាយគ្នាច្បាស់ឡើយនឹងហើយ គាត់ថាមានព្រះបរិមាណអស់យើងពីតាមអន្លងនោះអូនោះយ៉ាងដែរនឹងនិយាយតែយើងយើងអត់ដល់យើងយើងលងហៅយើងបានចាស់ទុំមកក៏និយាយថាកន្លែងនោះតាហៅនឹងលងស្លាប់នៅក្នុងតាហរាមួយហើយគាត់ក៏និយាយនឹងម្យ៉ាងដែរអន្លងហោ ប៉ុន្តែនិយាយខេត្តលងហោនឹងចេះខ្ញុំក៏មានសិក្សាអំពីប្រវត្តិនឹងបន្តិចដែរអំពីខ្ញុំសិតទៅជួបចាស់ចាស់លោកសុនដារី លោកសុនដារីឥឡូវនិយាយគ្នានឹងបន្តិចរឿងខេត្តលងហោនឹងវាមានប្រវត្តិតស៊ូនឹងវែងឆ្ងាយណាស់លោកវែងឆ្ងាយខ្លាំងមែនទែនព្រោះកន្លែងនឹងតស៊ូនឹងខ្លាំងណាស់ហើយវាប្រមូលយួននឹងវាប្រមូលខ្មែរយើងគៀងមកម្ដុំនឹងសឹងតែទាំងអស់ អូសពីលើមកខាងស្វាយពងមកខាងស្អីកមួនសអីមកមកដល់លំពីមលងហោហ្នឹងប៉ុន្តែអ្នកណា ដែល មានទូកខ្ញុំលឺគាត់ចាស់ចាស់ហ្នឹងគាត់និយាយចឹងអ្នកណាដែលមានទូក ក្តាងក្តារច ਵਾ ចែវអីគេចោះគេចោះចេញទៅខេតផ្សេងផ្សេងអស់ទៅ តែអ្នកដែលនៅខេតលងហោហ្នឹងសិតតែអ្នកអត់មានទូកទាំងអស់ដែលទ្រាំអត់ អត់មានផ្លូវទៅទេនៅក្នុងបដោយទៅទ្រាំរកន្លែងនៅស្នាក់នៅហ្នឹងទៅគឺថាវាលពិឃាតមួយសម្បើមណាស់នៅកន្លែងលងហោហ្នឹងសង្គ្រាមគ្នាសឹងថាស៊ីសាច់ហត់ឈាមឲ្យផ្ដាច់ទៅសៃគ្នានៅម្ដុំតនឹងហ្មងពីព្រោះម្ដុំតនុងខេត្តលងហោហ្នឹងគឺជាកន្លែងបំបែកទលេមេគង្គបើទលេមួយហូរមកមកចាក់ចូលព្រៃអាស័យនេះ គឺជាទលេបាសាក់ ទលេហូរចុះពីស្រុកខ្មែរមកបែកពីរដល់ហ្នឹងបែកពីមុនហ្នឹងមកដល់លងហោហ្នឹងបែកអាយះជា5មកដល់ក្រោយលងហោហ្នឹងនឹងដោយឡែកទលេមេគង្គហ្នឹងបែកជា5 5ខ្នែង5ខ្នែងគេហៅស្អីមួយយ៉ាងទៀតគេហៅដូចខ្សែក្បាលនាគ5អញ្ចឹងនិយាយទៅខេតលងហោហ្នឹងដូចកន្លែងក្បាលនាគអញ្ចឹងដូចកន្លែងក្បាលនាគអញ្ចឹងបាក់បាញ់5 5 5 5 នៅខ្មែរហ្នឹងនៃទន្លេមេគង្គហ្នឹងចាក់ចុះទៅសមុទ្រចិនត្បូងគឺនៅក្នុងខេត្តលងហោហ្នឹងតែម្ដងហើយកន្លែងដែលគេធ្វើស្ពានហ្នឹងធ្វើស្ពានពីគេហៅបាក់កង្ធើហ្នឹងអាស្ពានកសីហ្នឹងស្ពានឆ្លងប្រទេសកសីហ្នឹងអានឹងជំនួយ ពីអូស្ត្រាលីទៅហ្នឹងគឺក្បែរខេត្តលងហោហ្នឹងតាប្រហែល2គីឡូតែប៉ុណ្ណឹងតែប្រហែល2គីឡូទាំងដែរពីម្ដងត្រង់ អានឹងស្ពាននឹងធំណាស់ស្ពាននឹងធ្វើឆ្លងអាឆ្លងអាបាក់កន្ទ័រហ្នឹងអានឹងជំនួយរបស់ប្រទេសអូស្ត្រាលីកាលធ្វើស្ពាននឹងមានជជែកគ្នាច្រើនណាស់ជជែកគ្នាថាតើធ្វើម៉េចអាអាលេងគេអក្រមអង្គការគណៈកម្មការទន្លេមេគង្គគេជជែកគ្នាពីរឿងកម្ពស់ស្ពាននឹងពីព្រោះតើឲ្យកប៉ាល់នាំតំណែងចូលទៅដល់ចូលពីសមុទ្រចិនត្បូងមកវាទៅចូលទៅដល់កំពង់ផែនៃប្រជាជាតិកម្ពុជាមកអំពីច្បាប់ កាលដែលប្រាំងបកុលទៅឲ្យស្ដេចអធិរាជបោកដាយនឹងមានជជែកគ្នាពីរឿងការប្រើប្រាស់កំពង់ផែពេញនគរផង ហើយនឹងការធ្វើស្ពានដតីទៀតដែលឆ្លងកាត់ទន្លេមេគង្គនឹងត្រូវតែអនុញ្ញាតឲ្យមានចរាចរណ៍ទៅធ្លាយកំពង់ផែភ្នំពេញនឹងបានដោយរៀបរយអត់អត់អត់ឲ្យមានទឹះកប៉ាល់ទឹះអីទេប្រហែលនឹងឲ្យមានជំរងចម្រាស់នឹងច្រើនគ្រាន់តែយើងវាខ្វះអ្នកគ្រប់គ្រងជាច្រើន ហើយយើងក៏មិនដណ្ដើមប្រើប្រាស់ដែរកំពង់ផែព្រេងគួរនឹងតាមពិតកំពង់ផែព្រេងគួរនឹងខ្មែរមានសិទ្ធិប្រើប្រាស់នៅនោះដែរនៅក្នុងនៅក្នុងមេត្រានឹងមានអនុញ្ញាតឲ្យយើងប្រើប្រាស់គ្រាន់តែរឿងយួនវាចេះយួនវាមានច្រើនឋានៈណាយួនវាអត់ចង់ឲ្យខ្មែរយើងនឹងត្រូវគ្នាដើម្បីមានឱកាសពិនិត្យមើលច្បាប់នឹងទេគឺវាវាបុករុកឲ្យខ្មែរនឹងឆ្លោះគ្នាជានិច្ចចឹងដែរ តែកាលណាយើងឆ្លោះគ្នាយើងគ្មានឱកាសដើម្បីនឹងត្រួតមើលព្រំដែនរបស់យើងទេហើយផែនការរបស់វាពេលដែលខ្មែរយើងកំពុងតែឆ្លោះគ្នា គឺវាចេះតែរុលចូលមករុលរុលដីនឹងតែមកគឺជើងវានឹងចេះដើររហូតមកតែមកហើយវាឲ្យមនុស្សវាមកមុនមនុស្សវាមកមុននឹងក៏តាំងកន្លែងរឹងមាំហើយជជែកគ្នាកន្លែងនឹងតែមកឥឡូវខ្ញុំនិយាយរឿងតំបន់សរបស់ជែកដែរ បន្សល់ជាដែននៃប្រជាណាចក្រកម្ពុជា បច្ចុប្បន្នជាមួយនឹងព្រំដែនរបស់អឺប្រទេសវៀតណាមហ្នឹងយើងក៏និយាយថាព្រំដែនកម្ពុជាក្រោមបន្តិចទៀតទេតិចទៀតនិយាយទៅដល់ព្រំដែនកម្ពុជាក្រោមបាទឥឡូវនិយាយព្រំដែនវៀតណាមសិនតំបន់សហ្នឹងវាមិនទៅមកសង់អីនៅតំណឹងទេប៉ុន្តែវាមកសង់ទៅហ្នឹងវាមកសង់តំណឹងដើម្បីឲ្យយើងមានជំរងចម្រាស់ជជែកគ្នារឿងតំបន់សហ្នឹងគឺវាមកដល់តំបន់សហ្នឹងបណ្ដា ឃើញទេហើយខ្មែរយើងធ្វើម៉េចហ៊ានទៅឡើងនោះខ្មែរយើងគោរពច្បាប់តែវាចងាយពីតំបន់សហ្នឹងវាទៅគាត់ថាទៅប្រឡោះតំបន់សហ្នឹងយ៉ាងហោចណាស់ក៏ប្រហែលជាលបាក់ប្រហែលជា2 3គីឡូម៉ែត្រតំបន់សហ្នឹងអត់មាននរណាចូលឆ្លៀនពៀនគ្នាទេខ្ញុំមិនដឹងថានៅប្រជាជនចក្រកម្ពុជាហើយនឹងនគរយួនហ្នឹងមានកំណត់គ្នាចម្ងាយប៉ុន្មានតំបន់សហ្នឹង ប៉ុន្តែវាអត់ទៅទៅសង់អីនៅក្នុងកណ្ដាលតំបន់សហ្នឹងទេវាមិនទៅសង់ដល់ទៅវាទៅសង់ប៉ោះយាមវានៅតំបន់សដល់យើងជជែកគ្នាវាទៅនិយាយគ្នានៅកន្លែងតំបន់សនៅបណ្ដោយគ្នាបានខ្មែរយើងដាច់ទេដកចេញពីតំបន់សហ្នឹងត្រឡប់ទៅអាកន្លែងចរចាគ្នាហ្នឹងសិនជែកដែនបងឯងតំបន់សទុកតំបន់សវាអង្កលចូលមកពាក់កណ្ដាលតំបន់សដល់យើងជជែកគ្នាទៅ មានចម្រងចម្រាស់នៅកន្លែងហ្នឹងមិនដំបងវាឲ្យមនុស្សមកហើយគ្នាឲ្យទាហានឲ្យអីសង់ធ្វើមិនដឹងអូយឲ្យខ្ញុំសុំទោសថាខាងហាណូយគេថាដល់យើងស្រែកខ្លាំងទៅហើយបើថាយើងមិនហ៊ានវានៅនឹងរហូតហើយបើថាយើងហ៊ានបើថាអូហាណូយបើថាអូយពួកនេះអត់ដឹងអីឯងពួកនេះធ្វើផ្ដាចាំមើលខ្ញុំពិនិត្យឡើងវិញរឿងអស់ហ្នឹងមើលវានិយាយតែចឹងវានិយាយតែដូច្នេះហើយប្រហែលលើកបានសារមកតាំងពីរឿងចាមមកណា របាំងនៅចាមដែលយើងធ្វើឲ្យលបូត របាំងចាមប្រគូណាជីប្រហែលទី7ខ្ញុំធ្លាប់និយាយហើយប្រគូណាជីប្រហែលទី7លោកដឹងថាធ្វើរបាំងនៅចាមបានទប់ឲ្យខ្មែរនឹងបានសេចក្តីសុខធ្វើឲ្យចាមនឹងនៅរស់ជានិច្ចកុំឲ្យចាមនឹងអាលាយតែកណាចាមអាលាយយើងអត់មាននគរតំណប់ទេដូចយើងមានតំណប់ជើងចឹងព្រះអង្គតាកណាយើងមានតំណប់ជើង យើងវាអត់ដើរផ្ទាល់ជាមួយដីវាអត់ឈឺជើងទេហើយវាអត់មុតអត់អីទេ ប៉ុន្តែនេះយើងអត់មានតំណប់ជើងយើងដើររហូតទៅវាបណ្ដោយទុកឲ្យវាយធ្លាយចាមមកព្រះអង្គជ័យបានទី7លោកអង្គទប់នៅចាមនោះទប់ចាមឲ្យជាប់ខំប្រឹងជួយថែចាមនឹងឲ្យឲ្យជាប់ប៉ុន្តែចាមនោះវាចាញ់បោកយួននឹងមួយសាទៀតវាវាចាញ់បោកយួនបែកគ្នា ទៅវាសម្លាប់ក្មួយរបស់ព្រះអង្គគេបានទី7ដល់ឲ្យគ្រប់គ្រងពាក់កណ្ដាលចាមកាលនឹងយើងយកចាមប៉ុន្តែយើងយើងយកបានតែពាក់កណ្ដាលទេ អាចារ្យមកខាងទៀតមកទៅពឹងយួននោះយួនទៅជួយវានោះដល់វាខົບខិតគ្នាវាមកសម្លាប់ក្មួយបកូនណាជិមិនទី7ហ្នឹងតើវាយកអាមកខាងចំហៀងនេះទៀតវាយកទាំងអស់បានវាធ្លាយមកកម្ពុជាក្រមយើងបើយើងទប់ចាមជាប់ឲ្យចាមមាននៅជួយផ្ដាល់ឲ្យចាមអញ្ចឹងទៅវាចូលមកមួយទៅមកពីចាមមានចាមទ្របយើងចាមធ្វើជាលបងឲ្យយើងយើងនិយាយម្យ៉ាងទៀតថាជាលបងអញ្ចឹង ណាវាដូចតែខ្ញុំកណានិយាយរឿងវាចេះធ្លាយទៅបងមិនយូរទេហើយណាអីតែតាមតារឿងជន់ភៀសខ្លួនកាលជន់ភៀសខ្លួនយើងហូរចូលមកអូស្ត្រាលីជន់ភៀសខ្លួន តាមទូកមិនចឹងបងមកតាមទូកហ្នឹងមកមកឥណ្ឌូនេស៊ីគេអត់ឲ្យចូលគេទេគេឲ្យអង្គឲ្យមហូបអីថែមទៀតថាណែឯងចកលមកអូស្ត្រាលីនេះណែឯងទៅតទៅទៀតទៅទៅធ្លាយអូស្ត្រាលីហ្នឹងអញ្ចឹង ហើយដល់អូស្ត្រាលីនេះគាត់មិនចង់ឲ្យជនភៀសខ្លួនធ្លាយមកគាត់ផ្ដល់ជំនួយទៅឲ្យឥណ្ឌូនេស៊ីក្នុងមួយឆ្នាំ7 8លានណាបងមិនតិចទេតែឯងជួយទប់ឲ្យនឹងទៅកំប្រឡែងមកទៀតបាទផ្ដល់ទៅឲ្យនៅជំនួយទៅឲ្យម៉ាឡេស៊ីឥណ្ឌូនេស៊ីបាទមិនចឹងពួកនឹងងារប្រឡែងមករហូតឃើញនយោបាយគេចឹងនយោបាយគេទៅទប់លបងហ្នឹងទប់ជនភៀសខ្លួនឲ្យជាប់នៅទៅនឹងគេមិនចង់ឲ្យឆ្លេងមកនេះគេទៅរកវិធីទប់អញ្ចឹងនឹងជា ជាសិល្បៈនយោបាយគេធ្វើអញ្ចឹងឡូវនិយាយរឿងកម្ពុជាក្រោមនោះធ្លាយទៅទៀតហើយប្រជាណាចក្រកម្ពុជានេះបើមិនខំទប់ទំនប់កម្ពុជាក្រោមទេថ្ងៃមួយធ្លាយហើយឲ្យតែបាក់កម្ពុជាក្រោមឲ្យតែកម្ពុជាក្រោមនឹងយួនរំលាយបានណាគឺហូរមកហូរមកហ្មង វាដូចតែទំនប់យើង ទៅវងវាធ្លាយធ្លាយចាមអញ្ចឹងធ្លាយចម្ប៉ាអញ្ចឹងវាធ្លាយវាចូលមក1ភាគ3នៃទឹកដីរបស់ប្រជាជាតិកម្ពុជា67700គីឡូម៉ែត្រការ៉េវាធ្លាយមកធ្លាយដល់តែប៉ុណ្ណឹងហើយយើងតស៊ូបដូរជីវិតជាមួយវាដោយអាវុធផងដោយវប្បធម៌ផងសពបែបសពយ៉ាងប៉ុណ្ណឹងវាចង់រំលាយយើងទៀតថ្ងៃនេះ វាចូលមកមកជន់ទៅដល់វត្តអារាមរបស់យើងបើយើងមិនកាត់ជើងយួនចោលទេបើមិនកាត់ជើងលោកយួននឹងចោលទេចេញពីវត្តខ្មែរទេអត់រួចទេខ្មែរក្រមអត់រួចខ្លួនទេ ត្រូវតែកាត់ជើងយួន ចេញ ពីវត្តខ្មែរឲ្យទៅតែបានទៅយើងរួចខ្លួនបើមិនកាត់ជើងយួនឲ្យដាច់ទេវាមកជន់ក្បាលវត្តខ្មែរក្រមហ៎ មិនចឹងបើមិនចឹងទេវាមកដូរប្រាក់អស់លីង462ដូរប្រាក់ដោយគាត់សឹងអវិនអញ្ចឹងព្រះអង្គសឹងអវិនអញ្ចឹងដូរដាស់ប្រាក់យួនទាំងអស់ហើយនៅលោកខ្មែរថ្ងៃមួយព្រះអង្គសឹងអវិនហ្នឹងបើវាថាព្រះអង្គសឹងអវិនឯងហ្នឹងចិត្តហើយមិនស្រួលវាថាវាដាក់ឆ្នាំ7សម្រាប់ទៅវាឡើងសក្រាចយួនឡើងបដ ாய் វាឡើងធ្វើសក្រាចផងហើយវាយកទាំងវត្តវាយកទាំងអី ឥឡូវព្រះអង្គសឿងមកវិញនឹងចូលទាំងវត្តចូលទាំងលោកទៀតចូលទាំងព្រះទៀតមិនចូលតែខ្លួនទេចូលយកវត្តនឹងទៅចូលតែម្ដងខ្ញុំរំលឹកប្រជាបរតណាដែលជាពុទ្ធបរិស័ទរបស់វត្តកំពង់រលេងហ្នឹងដែលព្រះអង្គសឹងមកវិញកំពង់តែគ្រប់គ្រងសប្ដថ្ងៃហ្នឹងត្រូវតែចូលទៅអន្តរាគមគណៈកម្មការខ្មែរដែលអស់លោកដែលថាឆ្ងាញ់ណាស់ដែលលោក មានប្រសាសន៍ឆ្ងាញ់ណាស់ពីរឿង អ្នកភូមិកណ្រែងមិនអោយគេធ្វើសាលាឆោទៀននឹងអស់លោកគ្រប់គ្រងវត្តនឹងឲ្យជាប់កុំអោយយួនដូរព្រះទៅជាព្រះយួនអស់លោកថ្វាយអង្គមព្រះយួនជាព្រះមហាយាន ជាសាសនាមហាយានកុំអោយមានយោបល់ចូលមកក្នុង ចំណោមខ្មែរក្រមដែលជាគណៈពុទ្ធសាសនាគណៈទេរវាទអ្នកដែលចូលជាមួយមហាយានគ្មាន សិទ្ធមក គ្រប់គ្រងគណៈទេរវាទទេអត់ទេអត់ទេ ជាអ្នកពុទ្ធសាសនាម្នាក់ខ្ញុំខ្ញុំសូមប្រកាសជូនអស់លោកអញ្ចឹងទាំងព្រះអង្គណា ដែលចូលធ្វើការជាមួយលោក សង្ឃមហាយនហ្នឹងមហាយានហ្នឹងកុំកុំឲ្យសោះកុំមកមានយោបល់អីជាមួយការគ្រប់គ្រងអនុវត្តសាសនារបស់គណៈទេរវាទនោះខុសហើយខុសគ្នាហើយมันធ្វើចឹងបានទេมันអាចធ្វើបានទេគណៈមហាយានគ្រប់គ្រងមហាយានគណៈទេរវាទគេគ្រប់គ្រងទេរវាទតែថ្ងៃមួយ គណៈសាសនាគឺថាអត់នៅជាមួយគ្នាបានទេអស់លោកមើលភូមិទៅអស់មើលភូមិទៅណាប្រជាពលរដ្ឋគេមិនសក់ចិត្តទេថ្ងៃមួយតែគេមិនសក់ចិត្តទៅគេបដូរស្លាប់ហើយគេបដូរសាប់ដើម្បីសិទ្ធិសេរីភាពរបស់គេដើម្បីសាសនារបស់គេហើយប្រជាពលរដ្ឋដតីទៀតហ្នឹងដែលដែលយួនវាបញ្ចោះបញ្ចូលបំផិតបំភ័យតែប្រហែលគ្រួសារហ្នឹងថ្ងៃមួយឮសូរធម្មយោប្រះគេទៅហ្នឹង គេចាប់ផ្ដើមមកពាត់ជុំវិញនឹងតែម្ដងគេថាអូពួកអានេះបោកតាវាបញ្ឆោតថាយកប្រះទៅដូចឯងខ្លងគ្នានៅឯខេត្តប្រះតាពាំងអញ្ចឹងតែវាយកទៅហើយវាអត់យកមកឲ្យយើងទេណាហើយរឿងព្រះទៅដាក់នៅកន្លែងណា មានតែចាំបាច់អីគេឆ្លាក់ព្រះនៅកណ្ដាលនៅអញ្ចាំងភ្នំផងអ្នកមានយោបល់នឹងអីក៏លងងយ៉ាងនេះព្រះនៅកន្លែងណាដែលមិនបានព្រះអង្គមិនធ្លាប់មុនទៅវាស្រែទេឬអី ព្រះសម្មាសម្ពុទ្ធនឹងលោកធ្លាប់មន់ទៅវាស្រ័យព្រះអង្គជាមនុស្សដូចសម្ដេចជួនណានលោក មានបន្ទូលអញ្ចឹងថាចេះសង់ពហិយបែរមុខទៅកើតនឹងព្រះអង្គជាមនុស្សតើបើបែរមុខទៅទៅកើតមិនទៅជើងត្បូងសោះនឹងមកជាតិរបស់លោកនឹង80ឆ្នាំហើយឲ្យលោកមន់ទៅបែរមុខទៅតកើតមិនកើតមិនមែនទេវត្តនឹងគេតង់ធ្វើបែរមុខទៅណាក៏បានដែរគាត់ថាលោកថាខ្មែរយើងសម្បូរដី ហើយមិនត្រឹមតែវត្តទេតែផ្ទះក៏បែរមុខទៅកើតដែរតួយគូតមកចើមខ្នល់នេះអាខ្នល់ហ្នឹងខ្នល់នៅលិចផ្ទះនេះបែរតួយគូតនៅមកខាងលិចខ្នល់ហើយចាំជ្រូកចាំជ្រូកអាចជ្រូកមកស្អុយពេញតែផ្លូវហ្នឹងហើយលោកថានៅអញ្ចឹងហើយគាត់មិនដឹងថាខ្លួនគាត់មិនតន់ត្រូវទៀតអត់តន់ដឹងទេមិនតន់ដឹងថាខ្លួនឯងមិនតន់ត្រូវទេអត់ដឹងមក ហើយអស់លោកមានយោបល់ការពារយួនហ្នឹងក៏មិនទាន់ដឹងថាខ្លួនឯងហ្នឹងមិនទាន់ត្រូវទេអត់ដឹងទេណាដេកគិតត្រឡប់មកវិញទៅកំអាលខឹងខ្ញុំគិតសិនស្ដាប់ហើយគិតសិនតើខ្ញុំនិយាយនឹងមានហេតុផលឬអត់ហើយរំពឹងមើលប្រវត្តិទៅហើយបើថាមិនដឹងប្រវត្តិទេសួរគេសួរឯងទៅសួរចាស់ចាស់ហេចុះយួនវិជិះជន់យើងមិនបាច់ខ្លាចឬសូតាថេននឹងនិយាយពីរឿងយាកមិញនឹងសម្រាប់ខ្មែរទាំងយរុកទាំងយរុកនឹងវាមានអត់សួរមើលសួរមើលទៅសួរទៅតាមសើបតិចតា ឲ្យដឹងកុំនិយាយទាំងបិទភ្នែកទាំងអត់អានទេណាថ្វាយបង្គំមានតែប៉ុណ្ណឹងអរគុណហើយអរគុណហើយបងគូមានអីថែមតិចតួចទៅទេមើលព្រះអង្គមើលមានមានឡើង comment អីហ្នឹងយើងគួរតែជំរាបសួរថ្វាយបង្គំគ្រប់ហើយមើលគាត់មើលហើយអឹម អ្នកដែលឈ្មោះសេងករណាហ្នឹងក៏ក៏ក៏ណែថ្វាយបង្គំសួរសុខទុក្ខទេក៏ប៉ុន្តែព្រះអង្គសម្រិនឃីមហ្នឹងអាព្រះអង្គអឺសម្រិនឃីមហ្នឹងចង់និយាយអំពីកូនឡើងពីខេត្តឡុងហោហ្នឹងគឺកូនស្រីលោកអុកញ៉ាសើងកុយស្លាប់នៅខេត្តឡុងហោណានេះដែរយោងតាមរឿងប្រឡោមលោកទំនួញសេកមាសណាអូមានប្រឡំលោក ណាកូនលោកអង្គការសម័យនោះណែណាមានអ្នកនេះច្រើនអញ្ចឹងវេទិកាព្រះអង្គដូចជាដល់ដែរហើយខ្ញុំកញ្ញាទៅចូលវេទិកាអ្នក ស្ដាប់របស់ណា VOKK នោះម៉ោង7យប់នៅស្រុកយើងនោះឥឡូវហ្នឹងមកដល់ម៉ោងហើយឥឡូវប៉ុណ្ណឹងចុះឆ្នាំពេកស្រុកយើងតើមាន10 ចឹងវេទិកាអ្នកស្ដាប់ហ្នឹងជំរាបជូនបងប្អូនបើត្រូវការសួរសំណួរអីព្រោះវេទិកាហ្នឹងគឺថាបើកឲ្យសួរតាមចិត្តសួរតាណាឆ្លើយតាហ្នឹងប៉ុន្តែសួរតែរឿងកម្មជាក្រោមទេសួរក្រៅពីនឹងអត់ឆ្លើយទេអូខេណែអរគុណយើងមិនបន្តទៅទៀតទេពីព្រោះយើងយើងគិតថាតែមួយម៉ោងកន្លះទេពីព្រោះនៅទុកនាទីឲ្យបងថេននេះគាត់ទៅចូលជាមួយនឹង VOKK ទៀតអឺថ្ងៃនេះថ្ងៃនេះ Y2 រោងហ្នឹងណា Y2 រោងបង មកជាប់ហៅកិច្ចសន្យាផ្លូវចិត្តទៅកិច្ចសន្យាផ្លូវចិត្តឥឡូវចាំទៅជួបគ្នានឹងប្រិយមិត្តទាំងអស់អញ្ជើញចប់ពីវេទិកាហ្នឹងចាំចូលទៅក្នុងវេទិកាថ្មីមួយទៀត VOK Care វិញម្ដងឥឡូវអាត្មាក៏សូមសម្រាប់ដែរឥឡូវប៉ុណ្ណឹងចុះ1ម៉ោងជាងហើយចិត្ត2ម៉ោងហើយចាំសន្យាថ្ងៃស្អែកថ្ងៃស្អែកយើងចូលរួមវេទិកាបន្តទៀតនៅក្នុងសិទ្ធិ ថ្ងៃនេះនិយាយបាន តែត្រឹមសិទ្ធិស្វ័យសម្រេចទេមិនតន់ពឹសស្ដារណាទៅទៅចាប់ដើមទេហើយថ្ងៃស្អែកយើងនឹងបន្តចូលសិទ្ធិសម្រេចនឹងធៀបហើយទៀតហើយនឹងថែមស្មារតីនៃសិទ្ធិនេះជនជាតិដើមនឹងសម្រេចចិត្តលើឋានៈរបស់ខ្លួនយ៉ាងណាយ៉ាងណាហ្នឹងគឺយើងបន្តទៀតតាមស្អែកបន្តទាំងសូមអរគុណមានពធដែរពធស្ដីអំពីការពង្រឹងនៅស្មារតីអីនោះ ហ្នឹងហើយស្អែកនៅបធរថាស្នើលោកគឹមគូអីមានបធរអីពង្រឹងស្មារតីហ្នឹងហើយអង្គូស្អែកមកបន្ថែមបធរខ្លះឥឡូវថ្ងៃហ្នឹងចប់ណាវិគុណចប់ហើយថ្ងៃនេះចប់ហើយមកចប់ហើយវិគុណថ្ងៃហ្នឹងមកហ្នឹងហ្នឹងហើយចឹងអរគុណច្រើនអរគុណវាគ្មិនជាងទាំង3នាក់ព្រមនេះព្រមនេះមកចូលទេព្រមនេះហើយហើយឬមួយបូណាតបូណាតចូលទេផងស្អែក គុណណាត់ប្រហែលជាអត់បានចូលស្អែកប្រហែលជាគុណបងប្អូនចម្រើនស្ដេចចម្រើនចូលបាទចម្រើនចូលហើយចាំមើលគុណចាស់ប្រហែលប្រហែលអាចចូលរួមទេបើមិនជាបងគីបគូជើញចូលរួមដែរទៅស្អែកណាហើយបានគ្នាម្នាក់ម៉ាត់មកទៅបែកជារួមគ្នាទៅរួមរួមគេហៅថា ប្រាជ្ញាជួយគ្នាទៅណាបានច្រើនជួយឲ្យបងប្អូនយើងនោះបានគាត់កក់ក្ដៅឃើញយើងនៅខាងក្រៅនឹងជួយរួមគាត់ចូលបងនៅកម្ពុជាក្រោមហ្នឹងក៏មានការផិតភ័យឬក៏ខ្លាចអីទៀតនៅខាងក្រៅនេះគេអត់ខ្លាចទេគឺគេនឹងជួយបងប្អូនហើយយើងមានសហព័ន្ធឯងបាច់ភ័យព្រួយអីទៀតបងប្អូនធ្វើតែការងារអ្វីដែលបងប្អូនស្របទៅតាមច្បាប់យួនទៅហើយនឹងច្បាប់អន្តរជាតិហ្នឹងគឺ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយជាពិសេសយើងជៀសវាងនៅអំពើហិង្សានិងការញុះញង់ពីអ្នកដតីមែនទែនគណាអ្នកគណៈអរគុណណាអរគុណណាសាធុសាធុជួបពរប្រិយមិត្តទាំងអស់ជួបតែនឹងសុខចម្រើនហើយនឹងសន្យាជួបគ្នាថ្ងៃស្អែកបន្តទៀតតែសូមប្រគេនពរគុណចាស់ហើយនឹងជួបពរពេលក្មិនយើងទៅពីឲ្យបឲ្យបានសុខចម្រើនទាំងផ្លូវកាយផ្លូវចិត្តប្រាថ្នាយ៉ាងណាបានដោយសេចក្តីប្រាថ្នាសូមថាគុំលាសូមជម្រាបលាបាទបាទផងគុំ សន្យាជួបគ្នានៅថ្ងៃស្អែកបន្ត។